សមាជិកធម៌ខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំបីនៃព្រះត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់គង់ពោះរលោងសូមក្រាបថ្វាយបង្គំចំពោះពុទ្ធចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លានិងសូមលោកលោកស្រីអ្នកនាងកញ្ញាញោមពុទ្ធបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីវត្តរតនារាម ទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃ ថ្ងៃច័ន្ទ14កើតខែភទ្របទឆ្នាំរិស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី20ខែកញ្ញាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តអ្នកញោមពុទ្ធបរិស័ទទាំងអស់មកចូលក្នុងកម្មវិធីនេតិនេតិជីវិតនិងព្រះធម៌ហើយនឹងការធ្វើសេចក្តីរាយការណ៍អំពីស្ថានភាព COVID-19 ផ្សាយចេញពីអឺសហគមន៍ខ្មែរយើងដែលមានអ្នកស្រីកកជាទុច្ចជាអ្នក ជាអ្នកផ្ដើមការធ្វើរាយការណ៍នេះជាបឋមខ្ញុំកណ្ណាសូមនមស្ការថ្វាយបង្គំចំពោះព្រះចាស់គ្រូអឺសីលថាវរោដែលព្រះគ្រូចៅអធិការវត្តធម្មសន្តិគិដល់សេចក្តីគ្រប់ជ្រះថ្លាហើយនឹងសូមស្វាគមន៍អ្នកស្រីកងស្រីតូចដែលជាសហគមន៍ខ្មែរនៅទីក្រុងស៊ីដនីនៃរដ្ឋយូសាវែលរបស់យើងថ្ងៃនេះយើង បានមកជួបគ្នាសារជាថ្មីក្នុងការសន្យាថាថ្ងៃច័ន្ទយើងតែងតែមកជួបគ្នាអញ្ចឹងណាដើម្បី សារអំពីសន្តិភាពធម៌ហើយខ្ញុំកណាក៏មានភាពភាពកក់ក្ដៅអំពីគុណចាស់គ្រូដែលបាននិមន្តចូលរួមក្នុងឱកាសនេះហើយនឹងសូមជូននាទីអ្នកស្រីកងស្រីតូចមេថាធ្វើសេចក្តីរាយការណ៍អំពីស្ថានភាព COVID-19 ដែលកំពុងតែមានការរីករាលដាលឬក៏ធ្លាក់ចុះយ៉ាងណាសូមចេញរាយការណ៍ដូចតទៅណា ជាបឋមខ្ញុំកណានេះខ្ញុំសូមថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជាទីសក្ការៈហើយក៏សូមថ្វាយបង្គំចំពោះព្រះរាជគុណទាំងពីរអង្គដែលផ្ដល់កិត្តិយសឲ្យខ្ញុំកណានេះខ្ញុំផ្ដល់ព័ត៌មានដល់ទស្សនិកជនដែលកំពុងទស្សនាអឺ CCKK TV ដែលរៀបចំបដោយព្រះរាជគុណពោសវឿងផងដែរហើយចំពោះព័ត៌មានទាក់ទងទៅនឹងបច្ចុប្បន្នភាព នៃការឆ្លងមេរោគ COVID-19 ថ្ងៃនេះយើងមាន សង្ឃឹមច្រើន ដោយចំនួនករណីនៃការឆ្លងថ្មី គឺចុះដល់935ករណីប៉ុន្តែទោះជាចំនួននេះចុះតិចក្តីក៏យើងទាំងអស់គ្នាត្រូវតែមាន ការប្រុងប្រយ័ត្នយ៉ាងខ្ពស់ផងដែរហើយចំនួន ប្រជាពលរដ្ឋដែលត្រូវទទួលមរណភាពគឺចំនួន4នាក់ហើយ2នាក់ដែលគាត់មានអាយុ60ឆ្នាំ ហើយពីរអ្នកទៀតគឺគាត់មានអាយុ80ឆ្នាំហើយខ្ញុំកណានខ្ញុំតំណាងឲ្យប្រជាពលរដ្ឋខ្មែរនៅក្នុងរដ្ឋញូសាវលក៏សូមចូលរួមរំលែកទុកទៅដល់ក្រុមគ្រួសារនៃសពផងដែរហើយចំពោះការចាក់ថ្នាំវ៉ាក់សាំងការពារក៏មានចំនួនច្រើនដែរសម្រាប់ប្រជាពលរដ្ឋដែលលោកចាក់មជុលទី1គឺមានចំនួន82.2%ហើយចំនួនប្រជាពលរដ្ឋដែលចាក់ថ្នាំបានទាំងពីរមជុលគឺ52.2% 7%ហើយអញ្ចឹងបើសិនជាគោលការណ៍របស់យើងបាន70%គឺការបិទគប់នឹងមានការបន្ធូរបន្ថយច្រើនទោះជាយ៉ាងណាក្តីដើម្បីលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋដែលលោកបានចាក់ឆ្នាំពីរមជុលហើយរដ្ឋាភិបាលក៏សម្រេចចិត្តថានឹងបន្ធូរបន្ថយឲ្យប្រជាពលរដ្ឋដែលលោកចាក់ឆ្នាំ បានពីរមជុលគឺអាចមានសិទ្ធិ5នាក់ទៅទៅធ្វើ picnic នៅខាងក្រៅផ្ទះ ហើយរួមទាំងក្មេងអាយុ12ឆ្នាំផងដែរហើយគឺនៅក្នុង LGA ដូចគ្នាចាហើយមួយទៀតផងដែរចំពោះប្រជាពលរដ្ឋអឺដែលពីអតីតកាលគឺច្បាប់មិនឲ្យយើង ចេញក្រៅពីម៉ោង9ពេលល្ងាចរហូតដល់ម៉ោង5ពេលព្រឹកកលតិស័កនេះគឺយើងអាចចេញដំណើរបាន បន្ទាប់ពីម៉ោង9ពេលល្ងាចចាគឺគ្មានការហាមឃាត់ គ្មាន helicopter បើកយាមអីដូចពីអតីតកាលទេ ហើយសិទ្ធិរបស់យើងទាំងអស់គ្នាក្នុងកលតិស័កនេះបើយើងចាក់ឆ្នាំវ៉ាក់សាំងពីមជុលគឺយើងមានសិទ្ធិច្រើនជាងអ្នកដែលអត់ចាក់ឆ្នាំវ៉ាក់សាំងនិងអ្នកដែលបានចាក់ឆ្នាំវ៉ាក់សាំងមជុលលើកទី1ហើយអ្វីដែលខ្ញុំកណានខ្ញុំសូមសំណូមពរទៅដល់ប្រជាពលរដ្ឋខ្មែរយើងជាពិសេសបើសិនជាបងប្អូនមិនទាន់មានឆ្លងមេរោគ COVID-19 នៅឡើយទេ ចាត់ទុកថាបងប្អូនមានសំណាង ហើយមានឱកាសដើម្បីការពារខ្លួនបាន ដោយទៅចាក់ថ្នាំវ៉ាក់សាំងការពារជាបន្ទាន់សប្តាហ៍នេះ នៅ កន្លែងចាក់ថ្នាំវ៉ាក់សាំងការពារនៅ Prairie Wood គឺប្រជាពលរដ្ឋអាយុ16ឆ្នាំរហូតដល់59ឆ្នាំ យើងមិនបាច់ចោះឈ្មោះទេ គឺកន្លែងចាក់ Pfizer គឺយើងអាចទៅឈរចាំចាក់នៅ Prairie Wood កន្លែងចាក់ថ្នាំវ៉ាក់សាំងការពារនេះហើយមួយទៀតសម្រាប់ប្រជាពលរដ្ឋដែលលោក មានទុកមេរោគ COVID-19 រួចហើយ បន្ទាប់ពីធូរស្រាលពីពីជំងឺមេរោគ COVID-19 នេះប្រជាពលរដ្ឋខ្លះមិនចាំបាច់ចាក់ថ្នាំវ៉ាក់សាំងការពាររហូតទៅដល់6ខែរីឯប្រជាប្រជាពលរដ្ឋខ្លះទៀតគឺត្រូវចាក់ថ្នាំវ៉ាក់សាំងការពារបន្ទាប់ពីជា2ទៅ3អាទិត្យឬក៏4សប្តាហ៍ប៉ុន្តែបើសិនជាបងប្អូនមិនមានអឺមិនទាន់មានការយល់ច្បាស់បន្ទាប់ពីជាពីមេរោគ COVID-19 ហើយ សូមបងប្អូនមេត្តាពិភាក្សាជាមួយវេជ្ជបណ្ឌិតនៅតាមមូលដ្ឋាន ថាតើបងប្អូនត្រូវចាក់ថ្នាំវ៉ាក់សាំងការពារបន្ថែមឬក៏យ៉ាងណា បើសិនជាបងប្អូនមិនទាន់បានទទួលសម្បត្តិបញ្ជាក់ពីវេជ្ជបណ្ឌិត ថាបងប្អូនមិនត្រូវការចាំបាច់ចាក់ថ្នាំវ៉ាក់សាំងទេសូមបងប្អូនមេត្តា ទំនាក់ទំនងទៅខាងវេជ្ជបណ្ឌិតនៅតាមមូលដ្ឋានដើម្បីយើងយកសម្បត្តិទុកសម្រាប់ដាក់ភ្ជាប់ខ្លួនបើសិនជាបងប្អូនអញ្ជើញទៅធ្វើការ ត្រូវនគរបាលបញ្ឈប់យើងគឺយើងមានផុសតាងបញ្ជាក់ប្រាប់គេ ថាបងប្អូនមិនបាច់ចាំចាក់ថ្នាំវ៉ាក់សាំងការពារទេ នេះសម្រាប់ប្រជាពលរដ្ឋដែលមានការធូរស្បើយពីជំងឺ COVID-19 ហើយសម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនមេត្តារិះរោគមធ្យោបាយជជែកពិភាក្សាជាមួយវិជ្ជបណ្ឌិតនៅតាមមូលដ្ឋាន ហើយ សម្រាប់ប្រជាពលរដ្ឋដែលទៅនឹងឆ្លងមេរោគ COVID-19 ថ្មីថ្មី សូមបងប្អូនកុំឲ្យមានការស្មុគស្មាញភ័យខ្លាចយើងតាមដានអាការៈរោគរបស់ខ្លួន របស់ក្រុមគ្រួសារបើសិនជាមានការធ្ងន់ធ្ងរដូចជាឈឺដើមទ្រូងណែដើមទ្រូងក្អកខ្លាំងសូមបងប្អូនហៅឡានពេទ្យតាមលេខទូរស័ព្ទ000ឬក៏ទូរស័ព្ទទៅខាងបកប្រែខ្មែរ13 14 50គុតដើម្បីទទួលការណែនាំពីក្រសួងសុខាភិបាលចា៎នេះខ្ញុំសូមអរគុណចា៎អូខេអរគុណ អញ្ចឹងថ្ងៃនេះហាក់ដូចជាមាន ការធ្លាក់ចុះលឿនអានេះដូចឡើងដល់ចុះដល់900បានន័យថាក្រំបើថ្ងៃនេះចុះខ្លាំងណាស់ចុះចុះខ្លាំងគុណចាស់ដោយសារចំនួនប្រជាពលរដ្ឋយើងភាគច្រើនគឺគាត់បានចាក់ថ្នាំវ៉ាក់សាំងភាគច្រើនហើយគុណម្ចាស់អញ្ចឹងមានន័យថាថ្នាំវ៉ាក់សាំងការពារនេះគឺមានប្រសិទ្ធភាពដូចដែលអ្វី ដែលគេ ធ្វើការសិក្សាមែនហើយប្រជាពលរដ្ឋភាគច្រើនពី2ទៅ3ថ្ងៃសប្តាហ៍មុន មួយថ្ងៃមួយថ្ងៃយើងមានប្រជាពលរដ្ឋស្លាប់11ទៅ12នាក់ហើយភាកច្រើននៃនៃប្រជាពលរដ្ឋដែលទទួលមរណភាពនឹងជាអកុសលគឺគាត់សុទ្ធសឹងតែអត់មានចាក់ថ្នាំវ៉ាក់សាំងការពារហើយនេះជាការបារម្ភមួយយ៉ាងខ្លាំងហើយមន្ទីរពេទ្យសប្តាហ៍ក៏មាន ការតាងតឹងខ្លាំងដែរដោយបន្ទប់ខ្លះយើងត្រូវរៀបចំទទួលអ្នកជំងឺដែលផ្ទុកមេរោគ COVID-19 អញ្ចឹងប៉ះពាល់ខ្លាំងបើសិនជាយើងអត់ចាក់ថ្នាំវ៉ាក់សាំងការពារទេចា៎ ហ្នឹងហើយនិយាយចឹងអារឿងស្លាប់ណាស្លាប់300 301អ្នកហ្នឹងគឺគេសរុបពីខាងណាមកពីដើមទីមកឬក៏ទៅតែសរុបពេលថ្មីថ្មីនេះទេអើកណាថាដូចចាប់ដើមពីអឺឆ្លងមេរោគ COVID-19 មកឬក៏ពី16ខែ6មកកណាអត់បាន តាមដានឲ្យច្បាស់លាស់ហើយកន្លែងហ្នឹងគុណចាអូខេណាអរគុណចឹងអូខេហ្នឹងហើយឥឡូវនីតិការផ្សាយនៃ ធ្វើសេចក្តីដីកាអំពីបច្ចុប្បន្នភាពនៃ COVID-19 COVID-19 បានចប់រឿងដឹងខ្លះហើយអំពីស្ថានភាព COVID-19 ហាក់ដូចជាធ្លាក់ចុះនៅក្នុងទីក្រុងស៊ីដនីរបស់យើងដូច្នេះយើងសូមបញ្ចប់កម្មវិធី live កម្មវិធី live ផ្សាយអំពី COVID-19 ប៉ុន្តែយើងនៅមានការពាក់ព័ន្ធប្រធានបទរបស់យើងគឺនីតិវិធននិង នៅជីវិតនេះយើងពាក់ព័ន្ធទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរបស់យើងគឺ COVID-19 នេះឯងឥឡូវខ្ញុំកណាស្ថាភិបបានបានដាក់ចូលក្នុងប្រធានបទនៃការពិភាក្សាឬក៏សន្ទនាវធរថ្ងៃនេះគឺយើងបានដាក់ទៅក្នុងប្រធានបទរបស់យើងគឺថានីតិជីវិតនិងពធបានដាក់ប្រធានបទថាសេចក្តីសុខរបស់ អ្នកគ្រប់គ្រងផ្ទះមាន4យ៉ាងសេចក្តីសុខរបស់ក្រហមហ្នឹង4យ៉ាង 4យ៉ាងគឺ1អតិសុខសុខកើតអំពីការមានទ្រព្យ2ភោគសុខសុខចេះប្រើប្រាស់ចាយវេទ្រព្យហើយនឹងទី3អនអនណសុខសុខមិនជាពាក់បំណុលគេហើយនឹងទី4អនវច្ចសុខសុខកើតអំពីការងារវាកើតពីការងារប្រះចាក់ទោសនៅ ក្នុងកិច្ចពិភាក្សានៅក្នុងឱកាសនេះយើងខ្ញុំក៏សូម សួរដើម្បីសន្ទនាគុណចាស់គ្រូជាមួយខ្ញុំកណានិងស្រីកោពីតូចហ្នឹងពិភាក្សាយ៉ាងណាអឺរកអំពីសេចក្តីសុខហ្នឹងដើម្បីលាតត្រដាងឬក៏ចែករំលែកនៅចំណេះដឹងឬក៏ប្រធមមកចែកជូនដល់ប្រិយមិត្តញាតិញោមពុទ្ធបរិស័ទជាធម្មទានអញ្ចឹងខ្ញុំកណាសូមបកគលទូទីគុណចាស់គ្រូជួយបកប្រែអំពីសេចក្តីសុខសិន ដូចម្ដេចទៅហៅថាសេចក្តីសុខពុំចាស់គ្រូសូមប្រឹងនិមន្តណាទិនសូមអរគុណសូមថ្លែងគុំពួកប្រជុំបីនៃបត្រៃរដ្ឋដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាដល់ក្រៃលែងហើយសូមប្រាថ្នាមង្គលនមស្ការគណៈគុំចាស់គ្រូសវណ្ណបញ្ញោពោសវឿនជាប្រធានអធិការវត្តរតនារាមណាដល់សេចក្តីគោរពនិងសេចក្តីជ្រះថ្លាហើយនឹងគណៈគុំចាស់គ្រូអង្គតេទៀត ហើយនាំគណៈគុំចាស់គ្រូវិញលីងផងដែរដែលអាចបានចូលថ្ងៃនេះណានៅវត្តបុណរិកហើយមួយលើសូមចរន្តពោញាតិញោមពុទ្ធបរិស័ទទាំងអស់ជាពិសេសគឺបាសិកាកងស្រីតូចជាប្រធានសហគមន៍ខ្មែរនៃរដ្ឋ New Software ដល់ចដីគោរពនៅដល់ចដីជ្រះថ្លាហើយក៏សូមត្រេកអរអនុមោទនានឹង អឺសូមថ្លែងនៅសេចក្តីអំណរគុណដល់គណៈគុណម្ចាស់គ្រូជាម្ចាស់កម្មវិធីដែលដល់ឱកាសដល់ពួកខ្ញុំណាចូលរួមហើយបានលើកនៅប្រធានបទនៃព្រឹត្តិការណ៍យ៉ាងល្អល្អគួរជាទីចាប់ចិត្តណានឹងគួរជាទីជ្រះថ្លាហើយក៏សូមសម្ដែងនៃការដឹងគុណផងដែរចំពោះបាសិកាកងស្រីតូចដែលលើកអំពីបច្ចុប្បន្នភាពនៃជំងឺ Covid-19 ជាគ្រឿងដាស់តឿនរំលឹកដល់ស្មារតីនៃអឺប្រជាជនខ្មែរយើងឬក៏អឺមនុស្សយើងទាំងអស់ឲ្យបានជ្រាបអំពីដំណើរការនៃជំងឺនឹងវាប្រទៅបានយ៉ាងណាហើយចំណុចសំខាន់ គឺការដែលយើង បានចាក់ថ្នាំការពារនេះសំខាន់ណាស់ព្រោះជីវិតយើងមិនមែននៅលើអ្វីដែលយើងគិតអ្វីដែលយើង សម្រាប់ចិត្តនោះទេវាសំខាន់នៅលើអ្វីដែលមាន ការពៀនៅក្នុងប្រព័ន្ធរូបកាយយើង ណា ពួកយើងមិនអាចការពៀខ្លួនឯងបានទេណាណាអញ្ចឹងវាមានប្រព័ន្ធការពៀក្នុងរូបកាយហ្នឹងដែលយើងហៅថាវ៉ាក់សាំងឬក៏វ៉ាក់ស៊ីនហ្នឹងសំខាន់ណាស់ណាដូចដូចយើងរាល់ថ្ងៃយើងមានកម្លាំងអញ្ចឹងមិនមែនមកពីចិត្តយើងចង់មានកម្លាំងមានទេតាមពិតមកពី យើងទទួលទានអាហារឆាន់ចង្ហាន់អីទៅបាន វាមានកម្លាំងវាមានជាតិប្រូតេអ៊ីនឬក៏ជាតិ nutrition អីនៅក្នុងហ្នឹងបានវាញ៉ាំនៅ energy ឲ្យកើតឡើងណាណាអញ្ចឹងងាកមកអឺប្រធានបទនេតិជីវិតនិងប្រធមនេះ គឺគណៈគមចាស់គ្រូ បានលើកឡើងអំពីសេចក្តីសុខរបស់អឺការាវាសឬក៏អ្នកគ្រប់គ្រងផ្ទះ មាន4យ៉ាងឯនោះប៉ុន្តែសេចក្តីសុខនោះតើជាបាននៃសេចក្តីយ៉ាងណាណាណាពាក្យថាសេចក្តីសុខនេះ ជាឈ្មោះនៃការសบายចិត្តរីករាយតាមផ្លូវចិត្តការស្រស់ស្រាយការមាននៅសេចក្តីពេញចិត្តការដែលមិនកើតទុក្ខមិនលំបាកចិត្តការដែលមិនសយុទ្ធសយំឬក៏មិនអអន់សពន់ចិត្ត ចឹងហើយសេចក្តីសុខនេះសោតទៀតគឺជាតម្រូវការរបស់សត្វលោកទូទៅมันចំពោះតែមនុស្សទេសំបីសត្វក៏ត្រូវការសេចក្តីសុខដែរចា៎បាក់សីបាក់សាមរឹកគីមរឹកគាសត្វនៅក្នុងទឹកសត្វនៅលើគោកសត្វមានស្លាប់អត់ស្លាប់មានជើងអត់ជើងទាំងអស់គ្នារួមទាំងមនុស្សរួមទាំងទេវតាប្អិនប្រព្រំណានាទាំងអស់ គឺតម្រូវការរបស់សត្វលោកទាំងអស់ហ្នឹងគឺថាមានតែមួយគឺសេចក្តីសុខទាំងចេះដឹងអ្នកដែលអាស័យចេះដឹង ទាំងអ្នកក្រអ្នកមាន ទាំងបរោះទាំងស្ត្រី ទាំងក្រហោះទាំងបព្វជិត គឺថាតម្រូវការរបស់ យើងទាំងអស់នេះគឺមានតែមួយឯងទាំងអ្នកឈឺក៏ត្រូវការសុខអ្នកជាក៏ត្រូវការសុខទាំងអ្នកដែលធ្វើល្អក៏ចង់បានសុខអ្នកដែលធ្វើមិនល្អក៏ត្រូវការសេចក្តីសុខដែរគណា ណាសូម្បីចៅក៏ត្រូវការសេចក្តីសុខដែរចឹងបានថាកាលណាបើយើងឃើញចៅមកលួចអីគួរតែកុំបន្ទោសកុំស្ដីថាឲ្យគ្នាណាគេគេចង់បានសុខបានគេមកធ្វើចៅហ្នឹងហើយគេជេរយើងក៏គេចង់បានសុខដែរអញ្ចឹងកាលណាបើយើងយល់អំពីវត្ថុបំណងរបស់សត្វលោកកន្លែងហ្នឹងទៅយើងឈប់ទាស់យើងឈប់ប្រឆាំងហើយព្រោះនេះជាតម្រូវការរបស់សត្វលោកទូទៅអញ្ចឹងបានកាលណាគុណម្ចាស់គ្រូ លើកប្រធានបទអំពីសេចក្តីសុខហ្នឹងសំខាន់ណាសេចក្តីសុខរបស់អ្នកគ្រប់គ្រងផ្ទះហ្នឹងផ្ទះនៅក្នុងទីនេះมันចំពោះទៅលើផ្ទះដែលមានដំបូលអីនៅក្នុងព្រះសង្ឃក៏មានផ្ទះប៉ុន្តែតែកត់សាលាណាណាដោយកណាគុំចាស់គ្រូសវណ្ណបញ្ញោកំពុងរៀបចំផែនដើម្បីកសាងកត់ហ្នឹងកណាហ្នឹងផ្ទះហ្នឹងណាកសាងកន្លែងដើម្បីគង់នៅជាទីសបាយនៅជាសុខ ខោនដើម្បីការពារតិចការពារក្តៅការពារសម្ផស្សរបស់មូសខ្យល់ការពារពោះតូចធំកម្ដៅថ្ងៃអីសពគ្រប់ប្រការទាំងអស់គឺដល់អាស្រ័យផ្ទះណាផ្ទះហ្នឹងគឺ គេហដ្ឋានកន្លែងនៅនឹងឯអ្នកគ្រប់គ្រងផ្ទះហើយមួយទៀតពាក្យថាផ្ទះនៅក្នុងទីនេះសំដៅទៅលើអត្តភាពនេះជាផ្ទះណាអញ្ចឹងបានន័យថាសូម្បីតែយើងរស់នៅក្នុងសភាពបែបណាក៏ដោយគឺយើងមានផ្ទះគេហៅថាគុហាសយ៉ាង នៅក្នុងគេហដ្ឋាន គូហាគឺរូបកាយនេះបាទជាផ្ទះរបស់យើងអញ្ចឹងគ្រប់គ្នាសិតតែមានផ្ទះសត្វក៏មានអត្តភាពរូបកាយជាផ្ទះរបស់សត្វទៅមនុស្សយើងក៏មានផ្ទះគឺអត្តភាពនេះជារូបជាផ្ទះរបស់យើងអញ្ចឹងបានន័យថាអ្នកគ្រប់គ្រងនៅអត្តភាពនឹងឯងដែលជាអ្នកចេះគ្រប់គ្រងអានោះបានសុខហើយគ្រប់គ្រងដោយអីគឺថាដោយធម៌ទាំង4យ៉ាងដូចដែល មេតិកាធម៌ដែលកណ្ណាគុំចាស់គ្រូបានលើកឡើងអញ្ចឹងអញ្ចឹងសំខាន់ណាស់ដែលយើងថាសេចក្តីសុខនេះគឺជាតម្រូវការរបស់សត្វលោក ទូទៅទាំងអស់យើងត្រូវការសុខយ៉ាងណា គេក៏ត្រូវការសុខអញ្ចឹងដែរអញ្ចឹងសេចក្តីសុខនោះមានមានរហូតដល់4យ៉ាងមានមួយអត្ថិសុខកណាដើមពីការដែលមានទ្រពណាជាដើមអញ្ចឹងទៅញាតិញោមកណ្ណាគុំចាស់ជ្រាបហើយណា នេះគឺជាតម្រូវការនេះគឺជាសេចក្តីសុខដែលជាវត្ថុបំណង របស់សត្វលោកទូទៅទាំងអស់សូម្បីតែគ្រប់សាសនាលទ្ធិនានាដូចយើងហៅថាពុទ្ធសាសនាឬក៏ Christian Catholic Islam any other religions all បំណងវត្ថុ ដែលគេបង្កើតសាសនា ដើម្បីស្វែងរកសេចក្តីសុខនឹងឯងណាពុទ្ធសាសនាដើម្បីទីបំផុតនៃពុទ្ធសាសនាគឺដើម្បីសេចក្តីសុខដែលយើងហៅថាព្រះនិព្វានមិនចឹងណាណាសាសនាដទៃទៀតក៏គេដើម្បីសេចក្តីសុខ គេហៅថា heaven គេហៅថា moksha គេហៅថាស្អីស្អីតាមដែលគេហៅចឹងទៅឬក៏ហៅថា salvation ហៅអីក៏ហៅទៅប៉ុន្តែទីដៅដើម្បីសេចក្តីសុខនឹងឯងណាដូច្នេះសេចក្តីសុខនេះគឺជាតម្រូវការទាំងអ្នកកាន់សាសនាក៏ចង់បានសុខអ្នកដែលមិនមានសាសនាក៏ទិសដៅដើម្បីបានសេចក្តីសុខដូចគ្នាដែរណាសូមកណាគុំចាស់ណាអរគុណចាស់គ្រូ អឺចំពោះសេចក្តីសុខនោះគុណចាស់គ្រូបានសម្ដែងម៉េចហើយវាពាក្យថាពាក្យថាសុខគឺវាប្រះចាកនៅសេចក្តីទុក្ខហៅថាសុខណាណាដែលវាវាវាអត់មានសេចក្តីទុក្ខហ្នឹងវាប្រះហ្នឹងវាថាវាអត់មានសេចក្តីសេចក្តីទុក្ខគឺសេចក្តីសុខហើយផ្ទុយអំពីទុក្ខផ្ទុយអំពីសេចក្តីសុខគឺទុក្ខទុក្ខដែលថាលំបាកកាយលំបាកចិត្តហ្នឹងក៏វាវាជាហេតុនាំឲ្យសេចក្តីទុក្ខ ដូច្នេះខ្ញុំអ្នកស្រីកងស្រីតូចថាចង់សួរត្រង់ចំណុចថាយើងជាប្រសក់នេះជាកុហកនេះជាអ្នកគ្រប់គ្រងផ្ទះនេះដូចមិនដឹងទៅថាអ្នកគ្រប់គ្រងផ្ទះតើអ្នកគ្រប់ផ្ទុំផ្ទះហ្នឹងមានការលំបាកយ៉ាងណាដែរឬក៏ពាក្យថាអ្នកគ្រប់គ្រងផ្ទះហ្នឹងតើមានកតបកិច្ចមានការងារអីដែលត្រូវធ្វើច្រើនយ៉ាងណាដែរសូមអញ្ជើញអ្នកគ្រប់គ្រងផ្ទះនិយាយតិចមើលគណៈគណៈអរគុណច្រើនគុណចាស់គណៈសូមអរគុណតែគុណបកស្រាយសេចក្តីសុខ និយាយទៅ ពាក្យថាសេចក្តីសេចក្តីសុខមួយម៉ាត់នេះគឺមានមានមាននៃទលំទលាយខ្លាំងណាប៉ុន្តែអឺបើតកតងនឹងក្នុងនាមជាស្ត្រីខ្មែរថាតើតួនាទីរបស់យើង ដើម្បីឲ្យបានសេចក្តីសុខនឹងវាមានអ្វីខ្លះអឺជាទូទៅ មិនថាបរោះយើងនិងស្ត្រីយើងតែងតែចង់បានសេចក្តីសុខប៉ុន្តែខ្លះ ទោះជាយើងប្រឹងយ៉ាងណាក៏សេចក្តីសុខនឹងវាមិនអាច មាន ជារៀងរហូតទេព្រោះនេះជាព្រំលិខិតនៃបុគ្គលយើងម្នាក់ម្នាក់ប៉ុន្តែក្នុងនាមជាស្ត្រីខ្មែរទី1ចំពោះខ្ញុំកណ្ដាលនេះខ្ញុំផ្ទាល់តែងតែគិតថាបើយើងចង់ឲ្យអ្នកដតីបានសុខតើខ្លួនយើងបានសុខហើយឬនៅខ្លួនយើងបានជាសុខក្នុងនាមថាតើយើងស្គាល់ថាយើងជាអ្នកណាហើយឬនៅយើងជាយើងជាស្ត្រីខ្មែរ ហើយជាស្ត្រីខ្មែរយើងមានអ្វីខ្លះទូនាទីរបស់យើងជាស្ត្រីខ្មែរមានអ្វីខ្លះសម្រាប់រស់នៅក្នុងប្រទេសអូស្ត្រាលីនេះអញ្ចឹងដល់ស្ត្រីខ្មែរយើងជាម្ដាយទៀតសោតហើយយើងមកដល់ប្រទេសអូស្ត្រាលីនេះយើងត្រូវចេះអ្វីខ្លះយើងត្រូវចេះភាសាយើងត្រូវចេះជួយសង្គមយើងត្រូវយល់អំពីពុទ្ធសាសនាវប្បធម៌អរិយធម៌ ហើយយើងត្រូវដឹងថាក្នុងនាមជាស្ត្រីខ្មែរធ្វើឲ្យសម្លេងខ្មែរយើងដឹងឮដល់អ្នកតន្ត្រីតើយើងជាបុគ្គលិកកន្លែងធ្វើការយើងធ្វើយ៉ាងណាឲ្យគេទទួលស្គាល់ថាអូយើងជាស្ត្រីខ្មែរស្រីកងជាខ្មែរមែនប៉ុន្តែគេមានឆន្ទៈដែលគួរឲ្យគោរពដែលគួរឲ្យស្រឡាញ់លក្ខនឹងលក្ខហើយក្នុងនាមយើងជាកូនជាពុទ្ធបរិស័ទនឹងយើងត្រូវយល់អ្វីខ្លះដើម្បីយើងចូលរួមចំណែកហើយវាមិនត្រឹមតែប៉ុណ្ណោះសោតទេយើងត្រូវដឹងថាតើតម្រូវការសម្រាប់ ក្មេងសម្រាប់កូន សម្រាប់គ្រួសារសម្រាប់បងប្អូនញាតិជិតខាងហ្នឹងវាដូចម្ដេចខ្លះក្នុងនាមយើងជាជាជាស្ត្រីខ្មែរហ្នឹងហើយអញ្ចឹងទាំងអស់គ្នាទាំងអស់អ្វីដែលខ្ញុំកណានេះខ្ញុំបកស្រាយហ្នឹងគឺសុទ្ធសឹងតែអ្វីអ្វីត្បិតតែយើងមិនអាចរស់សេចក្តីសុខពេកដែលយើងកំពុងធ្វើមែនប៉ុន្តែសេចក្តីសុខវានឹងកើតឡើងនៅថ្ងៃអនាគតពេលណាមួយ ដែលយើង កំពុងតែសន្សំ ដូចជាដាំដើមផ្កាមួយដើមវានឹងចេញផ្លែផ្កាមកប៉ុន្តែការការសន្សំរោគសេចក្តីសុខនេះផ្ទាល់តែយើងធ្វើដដែលដដែលដដែលនៅអ្វីដែលយើងយល់ថាត្រូវពីអតីតកាលខ្ញុំកណានាងខ្ញុំគឺជួបសេចក្តីទុកច្រើន ព្រោះយើងអត់ទាន់អត់ទាន់យល់ថាសេចក្តីសុខគឺទាំងអស់នេះដែលយើង អាចជួយសង្គមយើងបានដល់យើងធ្វើដដែលដដែលក្នុងពេលបច្ចុប្បន្ននេះ ទៅខ្ញុំកណានេះខ្ញុំយល់ថាអូនេះហើយ គឺសេចក្តីសុខពេលខ្លះយើងអត់បាច់ចាំចំណាយលុយទេគឺយើងតស៊ូយើងឈ្មោះឈ្មោះយើងជួយយើងឈឺឆ្អាលដោតទៅលើ បញ្ហាបុគ្គលឬក៏បញ្ហាអវិជ្ជមាន យើងដោតទៅលើអ្វី ដែលវាវិជ្ជមាន សម្រាប់សម្រាប់អឺសហគមន៍សម្រាប់សង្គមរបស់យើងអញ្ចឹងទៅអានឹងកណាគ្រាន់តែ អ្វីដែលកណាយល់ទេប៉ុន្តែសម្រាប់ ហើយអ្នកដតីទៀតគាត់គិតថាសេចក្តីសុខជាទ្រព្យដូចជាមាសប្រាក់លុយកាក់អីអាហ្នឹងក៏វាមួយចំណែកផ្សេងចំពោះខ្ញុំកណានាងខ្ញុំនឹកឃើញថាលុយកាក់គ្រាន់តែជាគ្រឿងលម្អដូចជារូបភាព យើងដាក់នៅក្នុងផ្ទះមួយឯងប៉ុន្តែ អ្វីដែលសេចក្តីសុខសំខាន់គឺអ្វីដែលយើងគិតយល់ច្បាស់ថាយើងជានរណាហើយការទទួលខុសត្រូវយើងនឹងជាអ្វី ពេលដែលយើងដឹងថាខ្លួនយើងនឹងជាអ្នកណាឲ្យច្បាស់ពិតប្រាកដគឺចា អត់លឺកូនចាស់អឺបាទបាត់អូខេហ្នឹងហើយអរគុណហើយអ្នកស្រីកងស្រីតូចវាថាផ្ទះហ្នឹងនឹងអ្នកគ្រប់គ្រងផ្ទះហ្នឹងមាន ការលំបាកយ៉ាងម៉េចខ្លះថាសង្ចង់សួរថែមចំពោះថាពាក្យថាអ្នកនៅគ្រប់គ្រងផ្ទះហ្នឹងមានទទួលភារៈការងារក្នុងនិយាយក្នុងផ្ទះតែមួយនិយាយមិនបាច់សង្គមទេផ្ទះសង្គមសាររបស់មានការលំបាកយ៉ាងម៉េចខ្លះអូពិបាកគុណ កូនចាស់ក្នុងក្នុងប្រទេសអូស្ត្រាលីនេះការទទួលត្រូវក្នុងផ្ទះហ្នឹងពិបាកមិនជាការមិនជាការស្រួលជាពិសេសក្នុងកលៈទេសៈនៃការឆ្លងមេរោគ COVID-19 នេះគឺយើងត្រូវទី1យើងត្រូវគិតគូរអំពីសេដ្ឋកិច្ចគ្រួសារនឹងទី1សេដ្ឋកិច្ចគ្រួសារព័ត៌មានដែលយើងត្រូវផ្ដល់ត្រូវណែនាំដល់កូនចៅដល់ក្រុមគ្រួសារហើយមួយទៀតយើងក៏ត្រូវគិតអំពី សុខភាពរបស់ខ្លួនយើងផងដែរអនាម័យនៅក្នុងផ្ទះ មហូបអាហារនៅក្នុងផ្ទះហើយមុននឹងយើង ចេញទៅក្រៅជួយកិច្ចការងារសង្គមនឹងក៏យើងត្រូវតែគិតអាទាំងអស់នឹងនៅក្នុងផ្ទះឲ្យបានគ្រប់គ្រាន់ ហើយបើសិនជាយើងជាស្ត្រី ដែល ចូលចិត្តរៀនសូត្របន្ថែមផង គឺយើងត្រូវបន្ថែមកិច្ចការងារនឹងពីលើទៀតប៉ុន្តែ ក្នុងផ្ទះនឹងគឺអឺគឺបើសិនជាយើងអត់មានអឺតិចនិចអ្វីដែលយើងជួយឲ្យក្រុមគ្រួសារយើងគាត់ចេះជួយយើងឬកូនចៅគាត់ចេះជួយយើងវិញ គឺយើងមានផលវិបាកច្រើនដែរគុណចាស់ព្រោះយើង យើងនៅក្នុងប្រទេសអូស្ត្រាលីនេះយើងធ្វើការផង ហើយកិច្ចការងារផ្ទះផងតួនាទីយើងនឹងវាច្រើនវាច្រើនកន្លែងដែរគុណចាស់ដូចជាដូចជាអឺមហូបអាហារដូចជាសម្អាតដូចជា សេដ្ឋកិច្ចក្រុមគ្រួសារការទទួលខុសត្រូវអឺសម្រាប់អឺការណែនាំដល់កូនដល់ចៅផ្សេងទៀតលក្ខណៈឬក៏អឺ ជាពិសេសប្រពៃណីយើងនិងប្រពៃណីរបស់កូនដែលកើតនៅនេះវាខុសខុសគ្នាយើងយល់អំពីប្រពៃណីទំនៀមទម្លាប់របស់យើងប៉ុន្តែយើងចង់ឲ្យកូនយើងនឹងគាត់ចេះ អំពីទំនៀមទម្លាប់ របស់យើងដែរយើងត្រូវតែរកឱកាសជួយបញ្យល់គាត់ហើយអឺដូចកណាអត់ដឹងថាមានពាក្យអ្វីនិយាយឲ្យវាជាប់មកកូនចាស់គ្រាន់តែថាវាមិនមែនគ្រាន់តែពាក្យមួយម៉ាត់ថាយើងជាស្ត្រីមេផ្ទះនឹងគ្រប់ គ្រាន់ទេដើមជាងពាកមួយម៉ាត់នឹងទៀតតម្រាំតែយើងយកមកគួបផ្សំថាអូគាត់ជាស្ត្រីមេផ្ទះខ្មែរដ៏ល្អមែនអញ្ចឹងណាកូនចាស់អឺវាតម្រូវការខ្ពស់នៅក្នុងប្រទេសអូស្ត្រាលីនេះយើងជា យើងជាស្ត្រីផងហើយយើងទទួលខុសត្រូវខ្ពស់ប៉ុន្តែខ្ញុំកណានិយាយនេះមិនមែនបង្អាប់ទួលនីតិរបស់បរោះឬក៏ស្វាមីបុគ្គលណាម្នាក់ទេគឺគោរពដូចគ្នាគ្រាន់តែថាស្ត្រីគ្នាទទួលខុសត្រូវខ្ពស់ទាំងផ្លូវអារម្មណ៍ ទាំងផ្លូវកាយផងដែរគុណចាអរគុណអរគុណច្រើនណាស់លំបាកមែនគឺការគ្រប់គ្រងផ្ទះម្ចាស់គ្រូគណៈបែរមកជួបម្ចាស់គ្រូវិញម្ដងគណៈចង់សួរអំពីពាក្យថាអ្នកគ្រប់គ្រងផ្ទះហើយនិងអ្នកគ្រប់គ្រងអ្នកខុសពីគ្រប់គ្រងផ្ទះបើថាវត្តវត្តវ៉ាអញ្ចឹងមានការលក្ខណៈខុសគ្នាយ៉ាងម៉េចដែរចាស់គ្រូរវាងអ្នកគ្រប់គ្រងផ្ទះហេតុអីម្ដេចបានគេសម្ដែងសេចក្តីសុខនឹងសម្រាប់តែអ្នកគ្រប់គ្រងផ្ទះចាស់គ្រូ គណៈទៀតអឺសូមអរគុណគ្រូអឺអ្នកគ្រប់គ្រងផ្ទះហ្នឹងវាត្រូវអឺប្រឈមមុខនឹងការដែល ត្រូវ ទទួលខុសត្រូវច្រើនដោយបាសិកាកងស្រីតូចមានប្រសាសន៍មិនអញ្ចឹងណាអញ្ចឹងបានព្រះអង្គលើកឡើងកន្លែងហ្នឹងហ្នឹងព្រោះអ្នកគ្រប់គ្រងផ្ទះគឺជាទ្រព្យសម្បត្តិមួយ ដែលយើងត្រូវរោដោយខ្លួនឯងហើយពេលដែលរោបាន តែទ្រព្យសម្បត្តិដូចជា របស់ដែលសំខាន់នៅក្នុងជីវិតហ្នឹងគឺថាទី1គឺជំរោគហ្នឹងហើយណាហើយទី2គឺសម្លៀកបំពាក់ហើយទី3គឺអាហារបរិភោគហ្នឹងរបស់ដែលត្រូវការ necessary need essential need ក្នុងជីវិតហ្នឹងគឺសំខាន់ណាស់ចៃ4តែណា ក៏ប៉ុន្តែរបស់អត្តនឧបមាដូចជាបានផ្ទះមកវាមិនមែនបានមកហើយយើងអត់ត្រូវជំពាក់គេអត់ត្រូវបុលគេណា វាត្រូវមានទៀតណាដូចនៅស្រុកនេះយើងជ្រាបស្រាប់ហើយនៅស្រុកណាក៏ដោយមិនចំពោះតែស្រុកនេះទេឥឡូវនេះដើម្បីបាន ផ្ទះមួយនៅត្រូវ ប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិយូរខែយូរឆ្នាំណាស់ខ្លះណាមកមកជាមកកណាត់ជីវិតមិនទាំងបានផ្ទះល្អមួយនៅផងកណាកណាណា ហើយជួនកាលបើនៅនេះទៀតគឺថាគាត់ជាពាក្យគេជាពាក្យ10 20 30ឆ្នាំមិនមែនតិចតួចទេអញ្ចឹងបានបានព្រះអង្គទ្រង់សម្ដែងអំពីសេចក្តីសុខហ្នឹងគឺថាតកតងនឹងការគ្រប់គ្រងផ្ទះមកពីអ្នកគ្រប់គ្រងផ្ទះវាមិនងាយស្វែងរកសេចក្តីសុខនឹងបានវាមិនងាយណាអញ្ចឹងកាលណាបើអ្នកណាអាចរកសេចក្តីសុខនឹងបានអាហ្នឹងបានន័យថាបុគ្គលជាបុគ្គលពិសេសហើយ អញ្ចឹងកាលណាបើយើងរោមិនទាន់បានទេអាហ្នឹងបានន័យថាយើងគិតថានេះវាជាការពិតមិនមែនតែសម័យឥឡូវទេសូម្បីតែសម័យពុទ្ធកាល2565ឆ្នាំមុនមកម្លេះក៏នៅតែមានអញ្ចឹងដែរអ្នកចម្ពាក់បំណុលគេក៏មានច្រើនអ្នកដែលមិនមិនមានទ្រព្យសម្បត្តិហើយអ្នកដែលមិនចេះប្រើប្រាស់ទ្រព្យសម្បត្តិនឹងហើយនឹងអ្នកដែលធ្វើការងារដែលប្រកបដោយទោសនឹងក៏មានច្រើនអញ្ចឹង ចឹងបានព្រះអង្គត្រាស់សម្ដែងនេះដើម្បីឲ្យយើងទាំងអស់គ្នារៀនរៀនប្រឹងយ៉ាងណា ដើម្បីឲ្យចេះល្មមចេះគ្រប់ចេះក្រំឲ្យស្វែងរកនៅសេចក្តីសុខនោះឲ្យបានណាណាអញ្ចឹងបានព្រះអង្គត្រាស់ទិសដៅសំខាន់លើអ្នកគ្រប់គ្រងផ្ទះគឺគេហៅថាអាគារិកៈបុគ្គលបុគ្គលអ្នកគ្រប់គ្រងផ្ទះហើយដល់ពេលព្រះសង្ឃអាហ្នឹងមិនមែនអ្នកគ្រប់គ្រងផ្ទះទេគេហៅថាអាណាគារិកៈបុគ្គល បុគ្គលដែលមានអ្នកគ្រប់គ្រងទាយសូម្បីយើង នៅវត្តនឹងអីមិនប៉ុន្តែវត្តមិនមែនជារបស់យើងទេចា៎អានៅនឹងវត្តនឹងប៉ុន្តែវត្តនឹងជារបស់ពុទ្ធបរិស័ទជារបស់ព្រះពុទ្ធសាសនាមិនមែនរបស់យើងជា personal ទេព្រះអង្គគ្រប់អង្គគង់នៅវត្តប៉ុន្តែវត្តមិនមែនជារបស់លោកទេណាគឺលោកនឹងទៅជាអនាគារិកៈបើនេះអត់ផ្ទះបើនិយាយពីកំពូល homeless អ្នកដែលអត់ផ្ទះគឺលោកនឹងហើយណាហ្នឹងហើយមើលមើលឈ្មោះ ដូចយ៉ាងណាយើងនៅវត្តហ្នឹងប៉ុន្តែវត្តមិនមែនមិនមែន under ឈ្មោះយើងទេណាណាគឺនៅលើឈ្មោះរបស់ community ណាអញ្ចឹងយើងនឹងអី nothing homeless មុខ homeless មុខហ្នឹងឯងណាណាអញ្ចឹងហើយបានដល់ពេលផ្ទះហ្នឹងបែកឬក៏ធ្វើផ្ទះហ្នឹងបានឬក៏មិនបានជាពាក្យគេបានបានប្រសាទលោកមិនសូវខ្វល់ទេព្រោះមិនមែនលោកជាពាក្យផងស្រួលរហូតខ្វល់ទេ ណាមកពីអីថាមកពីបើបើនៅក្នុងអាណត្តិលោកគង់នៅនឹងលោកសមិនរួចលើកដោះស្រាយមិនរួចគេក្រោយគេមកគេដោះស្រាយទៅកណាហ្នឹងវាអត់វាអត់ថាជាតំងន់ឈ្មោះថាចនិតជាពាក្យបំណុលគេខ្លួនលោកនេះគឺអត់ទេ ព្រោះលោកមិនមែនអ្នកគ្រប់គ្រងរបស់ហ្នឹងអញ្ចឹងណាអញ្ចឹងពុទ្ធព្រះអង្គត្រាស់សម្ដែង dedicate សំខាន់ទៅលើករាវៈអ្នកគ្រប់គ្រងផ្ទះហ្នឹងណា ប៉ុន្តែអញ្ចឹងអឺដោយបណ្ដៃយើងចូលទៅក្នុងមួយមួយតែម្ដងប៉ុន្តែចង់សួរបន្ថែមថាព្រះអង្គលោកផ្ដោតអារម្មណ៍ទៅលើក៏ការិវាសអ្នកគ្រប់គ្រងផ្ទះនៅក្នុងចំណុច4យ៉ាងសំខាន់សំខាន់តែយើងចង់បានចង់បកស្រាយអំពីចំណុចមួយមួយហ្នឹងឲ្យបានញាតិញោមបានយល់ថាតើសេចក្តីសុខដោយបណ្ដៃទៅដែលដែលកើតអំពីការចាយទ្រព្យពុនចាស់គ្រូក៏ណាទៀតសេចក្តីសុខដែលហៅថា អដ្ឋិទី1គឺអដ្ឋិសុខណាណាសុខព្រោះមានទ្រព្យសម្បត្តិទ្រព្យសម្បត្តិនឹងរាប់ទាំងទ្រព្យដែលមានវិញ្ញាណគ្រប់គ្រងនិងទ្រព្យដែលអត់មានវិញ្ញាណគ្រប់គ្រងកាសវិញ្ញាណកៈទ្រព្យហើយនិងអវិញ្ញាណកៈទ្រព្យណាជាមាសប្រាក់លុយកៈដីធ្លីស្រែចំការឬក៏ផ្ទះសំបែងអីទាំងអស់ហ្នឹងអានឹងហៅថាទ្រព្យហើយ តែទ្របនឹងទ្របអត់មានវិញ្ញាណគ្រប់គ្រងក្រាណាស្វែងរកអាហ្នឹងបើន័យថាមានទ្របហ្នឹងហើយដូចជាយើងមានអឺដូចជាចិញ្ចឹមសัตว์គោក្របីជ្រូកមន់ទាឬក៏ចិញ្ចឹមជីមចិញ្ចឹមអីអាហ្នឹងហៅថាសវិញ្ញាណកៈទ្របទ្របនឹងវិញ្ញាណគ្រប់គ្រងអាហ្នឹងបើន័យថាបានន័យថាបើសិនតែយើងមានទ្របទាំងអស់ហ្នឹងអាហ្នឹងហៅថាអដ្ឋិសុខហើយណាអដ្ឋិសុខបានន័យថាយើងមានទ្របសម្បត្តិហ្នឹងប៉ុន្តែมันងាយមានទេណា មនុស្សសលោកយើងមិនងាយណាមានទ្រព្យសម្បត្តិនឹងទេវាដូចថាបានមកកាច់គុណទៅវាត្រឹមតែមួយស្មើមួយស្មើវាអត់មានសល់គណាណាអញ្ចឹងអញ្ចឹងឧបមាថាយើងយើងទៅនៅផ្ទះជួលអញ្ចឹងទៅចុះណាផ្ទះហ្នឹងមិននៅតែជារបស់គេមិនមែនជារបស់យើងណាយើងទេប៉ុណ្ណាក៏ដោយវាមិនមែនជារបស់យើងអញ្ចឹងគឺថាវាវាមិនមែនឈ្មោះថាអដ្ឋិទេ វាបានន័យថាយើងអត់មានផ្ទះណាអឺ ឲ្យដូចជារឿងអត់មានឡានជិះស្រុកគេដែលវាត្រូវការឡានយើងអត់មានឡានស្រុកត្រូវការម៉ូតូយើងអត់មានម៉ូតូស្រុកត្រូវការកង់យើងអត់មានកង់ស្រុកត្រូវការរបស់របរធ្វើស្រែធ្វើចម្ការយើងអត់មានរបស់សម្រាប់ធ្វើស្រែធ្វើចម្ការហ្នឹងអាហ្នឹងបានន័យថាយើងវាអត់មានក៏ប៉ុន្តែការដែលយើងមានរបស់ទាំងហ្នឹងអាហ្នឹងបានន័យថាយើងហ្នឹងមាននៅសេចក្តីសុខគឺអត្ថិសុខណាអត្ថិសុខមិនមែនសំដៅទៅលើថាតើយើងមានមាស ពាក្យជ្រៃគោមានលុយច្រើនអត់ទេអាហ្នឹងវាមួយយ៉ាងហើយចា៎ប៉ុន្តែឧបមាថាយើងធ្វើស្រែមានរបស់របរសម្រាប់ធ្វើស្រែអាហ្នឹងអត្ថិសិទ្ធិអើបើយើងធ្វើចំការយើងមាននៅឧបករណ៍សម្រាប់ធ្វើចំការអើយើងនៅស្រុកនេះយើងយើងទៅធ្វើការយើងមានអ្វីដែលដែលជារបស់គេហៅថា accessory សម្រាប់ធ្វើដំណើរទៅធ្វើការណាថាមានឡានសម្រាប់ជិះទៅធ្វើការ ហើយមានអីទៀតមានអាហារបរិភោគសម្រាប់ធ្វើមានកម្លាំងធ្វើការហ្នឹងអាហ្នឹងហៅថាអដ្ឋិសុខណាអដ្ឋិសុខនោះគឺថា អ្វីអ្វីដែលយើងមានហ្នឹងហើយម្យ៉ាងទៀតដូចជាខែលងាយើងត្រូវការសម្លៀកបំពាក់ការពារលងាហ្នឹងអដ្ឋិសុខព្រោះជួនកាលយើងខែលងាយើងអត់មានរបស់ការពារលងាខែក្តៅយើងអត់មានរបស់ការពារក្តៅពេលភ្លៀងយើងអត់មានរបស់ការពារភ្លៀងអីជាដើមអញ្ចឹងបើយើងអត់មានអាហ្នឹងបើន័យថាយើងអត់មានអដ្ឋិសុខទេ ក៏ប៉ុន្តែដោយកណាគុំចាស់គ្រូដូចខ្ញុំណាដូចញាតិខ្ញុំអញ្ចឹងខែតិចយើងមានរបស់ការពារតិចខែក្តៅយើងមានរបស់ការពារក្តៅពេលឈឺយើងមានរបស់ការពារឈឺទៀតដូចជាជំងឺ Covid អីចឹងណាมันងាយមានដែរទេណាជួនកាលជំងឺនឹងមកដល់ហើយយើងមិនដឹងមានរោគវិធីរោគបាយដើម្បីការពារ Covid ណាហើយដល់ពេលនៅស្រុកនេះសំណាងញាតញោមពុទ្ធបរិស័ទមែនទេ សំណងត្រង់ថាជំងឺ Covid គេមានគេប្រវាយវ៉ាក់ស៊ីនដើម្បី prevent ដើម្បី protect យើងហ្នឹងឲ្យផុតអំពីជំងឺ Covid ហ្នឹងអានេះបាទអត្ថិសុខមួយដែរណាណាគឺយើងមាននៅវ៉ាក់សាំងដើម្បីចាក់ចង់ទៅចាក់ពេលណាក៏បានហើយដាក់ទៅគេមានប្រាប់របៀបប្រាប់វិធីដើម្បីទៅចាក់ថ្នាំនេះបានទៀតអាហ្នឹងហៅថាអត្ថិសុខហើយណាប៉ុន្តែមនុស្សឲ្យច្រើនដោយសัตว์អីមើលសัตว์គោក្របីសัตว์នៅព្រៃពេឈើមានអីមកការពារ ឈឺក្បាលអត់មានជំងឺអីមកការពារបាត់ឈឺក្បាលណាហើយជំងឺរោគផ្ដាសាយរោគអីចឹងចឹងយើងអត់មានអីមកការពារតែដល់ពេលយើងឈឺមានថ្នាំសម្រាប់ការពារអាហ្នឹងហៅថាអត្ថិសិទ្ធណាអត្ថិសិទ្ធហ្នឹងដូចជា មានថ្នាំសម្រាប់ការពារអីចឹងណាអាហ្នឹងអត្ថិសិទ្ធក៏សំខាន់ណាស់ណាហើយបើយើងនិយាយចំមកតាមភាសាព្រះធម៌ហៅថាបច្ច័យ4ណាមិនចឹងបងគ្រូណាដោយតែមានបច្ច័យ4ណា មានបណ្ឌិបាទសេនាសនៈហ្នឹងហើយអាហ្នឹងគឺសំខាន់ណាស់សម្រាប់ដោះស្រាយបញ្ហារូបកាយអាហ្នឹងហៅអត្ថិសុខបើនៅពេលយើងត្រូវការបច្ចេកវិទ្យាថាយើងត្រូវការជីវរដើម្បីការពារតិចវាអត់មានអាជីវរហ្នឹងណាត្រូវការអាហារដើម្បីការពារឃ្លានវាអត់មានអាហារហ្នឹងណាណាហើយត្រូវការកុតសាលាដើម្បីការពារក្តៅតិចវាអត់មានហ្នឹងណាត្រូវការថ្នាំវាអត់មានភេសជ្ជៈហ្នឹងណាអំឡោះហើយ អាហ្នឹងវាអត់មានអត្ថិសុខទេអញ្ចឹងបានន័យថាយើងមានអត្ថិសុខនោះមាន មានទ្រព្យសម្បត្តិហ្នឹងមានរហូតដល់ថាពេលពេលខ្លះយើងមានលើសពីតម្រូវការទៅទៀតមើលម្នាក់ម្នាក់ស្បែកជើងមិនតិចជាង5គូទេបើនិយាយពីកុហកច្រើនជាងនឹងទៀតអរគុណចាណាមើលមានតែច្រើនជាងនឹងទៀតហើយបើសំលៀកបំពាក់វិញតួស្ទើរតែប្រេះណាច្រើនណាគុណច្រើនច្រើនច្រើនអាហ្នឹងវាអត្ថិសុខវាច្រើនទៅចុះអាហ្នឹង ហើយឆ្នៃអធិសុខនឹងហើយបើនិយាយពីផ្ទះជួនកាលបន្ទប់ខ្លះតនេចោលអត់មាននរណាណៃទេអត់ទៀតណែណៃច្រើនគេណាហើយបើឆ្នាំវិញជួនកាលទិញយកមកទុកចោលអត់ប្រើទៀតឃើញសម្បូរទៀតអញ្ចឹងស្ដាប់សម្បូរមែនទេអធិសុខអានោះសុខព្រោះមានទ្រព្យសម្បត្តិបើន័យថាយើងមានហើយប៉ុន្តែមិនត្រឹមតែប៉ុណ្ណឹងសុខព្រោះត្រូវការចេះប្រើប្រាស់ទ្រព្យសម្បត្តិនឹងថាទៀតអានោះសំខាន់ទៀតផងគ្រូ បាទសូមមុនបងគ្រូអធិប្បាយពីយោកន្លែងហ្នឹងនឹងមុនណាអាត្រាចំពោះភោគភោគអសកអរអរគុណគុណចាស់គ្រូដែលបាន បញ្យល់អំពីអតិសកនឹងសកអំពីការមានទ្រពហ្នឹងវាបានអត្ថន័យពីរស់គួរឲ្យជ្រះថ្លាហើយពីព្រោះថាគុណចាស់គ្រូស្ដៅស្រាប់នៅប្រទេសអូស្ត្រាលីដែលជាអ្នក មានទ្រពសម្បត្តិមាន លុយកាក់អីហ្នឹងគឺថារដ្ឋជួយ គ្រប់គ្រងគ្រប់បែបសពយ៉ាងយើងពិតជាមានសំណាងមែនដែលយើងបានជួបជាមួយនៅប្រទេសដែលគេគិតគូរអំពីសេចក្តីសុខអំពីប្រជាពលរដ្ឋប៉ុន្តែនៅក្នុងខុសពីប្រទេសអូស្ត្រាលីយើងមើលឃើញថាស្រុកខ្មែរយើងវាមានការលំបាកក្នុងការមានទ្រព្យមានអីហ្នឹងក៏នៅមិនតមានសេចក្តីសុខដែរខ្លាចមានគេមកលួចខ្លាចគេមក មកថាថារົບអស់អីជាដើមអញ្ចឹងទៅដូចជាដីភាគអីជាដើមគឺបាត់បង់ទៅតែទៅដែរប៉ុន្តែចំណែកភោគកទ្របភោគភោគសពនេះសពសពសពចេះប្រាស់ប្រាស់ប្រើប្រាស់ចាយវាយនេះតើសេកងចង់សួរបន្ថែមក្នុងចំណុចទី2ហ្នឹងអាចជួយបញ្យល់បាន ទេតាមដូចបណ្ដេចទៅដែលហៅថាយើងប្រើប្រាស់ចាយវាយហ្នឹងឲ្យត្រឹមត្រូវនេះ ដូចជាបានអធិប្បាយពីគុណចាស់គ្រូបានបញ្យល់ហើយឥឡូវដូចមិនដេចតើហៅថាចៃវេដែលត្រឹមត្រូវតែសៃកងអឺគណៈអរគុណគុណចាស់អឺពេលដែលគណៈមើលចំណុចទី2ហ្នឹងធ្វើឲ្យគណៈនឹកឃើញអឺធ្វើធ្វើទៀនតាមកាលកាលៈទៀនគុណចាស់គណៈស្ដាប់តាម Facebook ទៅលើចាំទៀតហ្នឹងមែនទេហ៎យើងប្រើប្រាស់ចៃទ្រព្យសម្បត្តិរបស់យើងនេះ មិនអោយខ្ជិះខ្ជាយឬក៏មិនអោយខុសតំណងឧទាហរណ៍ថាយើងគ្មានមានលុយមានកាក់ស្អាតទៅមានពេលតនេទៅផ្សារចឹងទៅចិត្តតែជិះខ្ជិះចាយរបស់ដែលយើងមិនប្រើផងអន្តីយើងមិនប្រើណាអូសេចក្តីសុខដែលចាយវេទ្របហ្នឹងដូចមិនទេហៅថាចាយវេតាមចាយវេទ្របដែលត្រង់ត្រូវណាចាំមិនកណាយកយកពេល ធ្វើទៀនតាមការនឹងដោយសារវាតកតងនឹងការដែលយើងមិនខ្ជិះខ្ជាយនឹងគុណចាស់អឺដូចជា ក្នុងពេលបច្ចុប្បន្នកាលហ្នឹងយើងដឹង ថា ប្រជាពលរដ្ឋជាពិសេសលោកជាលោកតាគាត់អត់បានចេញទៅណារួចអញ្ចឹងពេលខ្លះយើង មានថវិកាយើងទិញរបស់អីដែលជាតម្រូវការជូនគាត់អញ្ចឹងណាគុណចាអឺដូចជាលុយកាក់អីដែលយើងមានហើយជូនកាលណាអឺអឺ ថ្នាំដង្កូវអីដែលយើងអាចជូនគាត់បានអញ្ចឹងកូនចាស់យើងអត់ខ្ជិះខ្ជិលគឺយើងទុកអឺទិញជូនគាត់អញ្ចឹងហើយដូចជាឡានខ្ញុំកណាទៀតសោតពេលខ្លះខ្ញុំកណាទិញទិញឡានមកភាកច្រើនឡានបានប៉ុនជាងគេគឺទៅវត្តឬក៏ដឹកយាយលោកតាឬក៏ដឹកអីវ៉ាន់ពេលប៉ុនពេលទៀនអីហ្នឹងគឺដឹកអញ្ចឹងទៅហើយអឺ កណាមិនដឹងថាគិតអ្វីទៀតឲ្យវាខ្ជិះខ្ជាយពួកពួកខ្លួនឯងផ្ទាល់ហ្នឹងវាមិនសូវជាអ្នកខ្ជិះខ្ជាយដែរកូនចាស់ច្រើនតាប្រើរបស់ដែលខ្លួនឯងមានហ្នឹងជាប្រយោជន៍រួមអញ្ចឹងណាកូនចាស់អឺហ្នឹងហើយ focus focus សុកនេះចង់និយាយអំពីការប្រើប្រាស់ដែលយើងមានទ្រពមកហើយហ្នឹងយើងវាបរិបូរគ្រប់គ្រាន់វាអត់មានខ្វះខាតទេណាទ្រពសម្បត្តិដែលយើងមានមកហើយឧទាហរណ៍ថា ផ្ទះសំបែយើងយើងសងគេដាច់ហើយឬក៏យើងអត់មានរបស់របរដែលយើងមានមកក្នុងផ្ទះយើងវាគ្រប់គ្រាន់ណាមិនខ្វះខាតណាគេថាចាយវាក្របឲ្យត្រឹមត្រូវបានន័យថាយើងរបស់ដែលយើងមកមានមកសម្រាប់តសម្បត្តិរបស់យើងអញ្ចឹងខ្ញុំអាចចង់សួរគុណចាស់គ្រូទៀតដើម្បីបញ្ជាក់បន្ថែមឲ្យច្បាស់លាស់តើពាក្យដូចក្តីទៅដែលហៅថាទ្របដែលយើងអាចថាភោគភោគអសុកណាទៀតគាត់ណាទៀតអឺ សេចក្តីនេះសំខាន់ណាស់កណាគុំចាស់គ្រូបានលើកឡើងហ្នឹងព្រោះទ្របគេហៅថាកំណត់ទ្រប កំណត់ទ្របហ្នឹងយើងហៅថាភោគៈមួយទៀតប្រែថាទ្របបើម្យ៉ាងទៀតយើងប្រែថាការប្រើប្រាស់ភោគៈហ្នឹងណាមកពីពាក្យស័ព្ទពាក្យដើមកាភោជៈភោជៈហ្នឹងបានន័យថាការប្រើប្រាស់ឬក៏បរិភោគបរិភោគហ្នឹងបានន័យថាមិនមែនយើង មិនសម្ដៅទៅលើអ្វីដែលយើងបរិភោគចូលទៅក្នុងកាពះតែម្យ៉ាងនេះសូម្បីតែយើងប្រើប្រាស់ដូចជាយានជំនិះឬក៏ដូចជាទ្រព្យសម្បត្តិអីអឺតាកតងទៅលើសម្លៀកបំពាក់ប្រើប្រាស់អីនឹងឯងអាហ្នឹងសំខាន់ណាស់ឧបមាដូចយថាយើងចេះប្រើប្រាស់របស់ហ្នឹងតើរបស់ហ្នឹងយើងត្រូវប្រើប្រាស់ដោយព្រឹកព្រៀងកុំឲ្យខ្ជះខ្ជាយណាកុំឲ្យខ្ជះខ្ជាយរបស់នៅប្រើបានជួនកាលយកទៅបោះចោល អាហ្នឹងអាចសបោណាហើយរបស់ណាដែលចាំបាច់ត្រូវត្រូវត្រូវការទៅយកមកត្រូវចាយវាយអីចឹងប្រហែលថាឥឡូវទៅផ្សារអីចឹងមើលឃើញស្បែកជើងមួយគូប៉ុន្តែសួរថាតើស្បែកជើងនឹងយើងយកមកយើងពិតជាត្រូវការរបស់នឹងចាំបាច់ដើម្បីយកមក ប្រើប្រាស់ឬក៏យកមកទុកចោលហើយត្រូវគិតអញ្ចឹងបើថាយកមកចាំបាច់បើអត់វាអត់បាន អានឹងត្រូវទៅទិញមកហើយយកមកប្រើហ្នឹងបានន័យថាមួយកាយរបស់ដែលយើង need ឬក៏របស់ដែលយើង wanted if you need it អានទិញមក if you wanted think about that again អញ្ចឹងអញ្ចឹងគឺអាពាក្យថារបស់ប្រើប្រាស់ហ្នឹងគឺប្រើប្រាស់ដោយដោយការពិចារណា មុននឹងប្រើប្រាស់ណាហើយបើនិយាយពីរឿងពិខុសង្ឃវិញ គឺចូលនៅក្នុងបច្ចវេកណៈ អឺបច្ចវេគណៈគឺថាពិចារណា នៅ បច្ច័យពេលដែលយើង ប្រើប្រាស់នៅបច្ច័យ4នឹងឯងណា គឺដោយអំណាចនៃតាំងខនិកបច្ចវេគណៈឬក៏អតីតបច្ចវេគណៈឲ្យពិចារណាកំពុងតែប្រើប្រាស់ឬប្រើប្រាស់រួចហើយពិចារណាតទៅទៀតអញ្ចឹងគឺបរិភោគប្រើប្រាស់នេះគឺថាត្រូវប្រើប្រាស់ដោយការព្រឹកព្រៀងដោយការសន្សំសំចៃដោយការប្រយ័ត្នប្រយែង ដល់ពេលអញ្ចឹងទៅកាលណាបើយើងចេះប្រយ័ត្នប្រយែងចេះសំចៃអញ្ចឹងទៅអាទ្រព្យសម្បត្តិដែលយើងរកបានមកវាគោវាមិនមែនចេះតែអស់ទៅទេកណាណាអត់មែនចេះតែបាត់បង់ទៅទេពីព្រោះយើង យើងដឹងថារបស់នោះយើងយើងត្រូវការពិតមែនឬក៏អត់អញ្ចឹងឧបមាដូចជាយើងទិញសម្លៀកបំពាក់អីអញ្ចឹងយើងដឹងតែឃើញទៅវាស្អាតទៅវាល្អហើយប៉ុន្តែសួរថាបើយើងអត់របស់នោះបានឬក៏អត់គិតអញ្ចឹង ណាហើយលុយដែលយើងទិញរបស់ហ្នឹង10 20ដុល្លារហ្នឹងបើសិនតែយើងទុករបស់ហ្នឹងប្រាក់10 20ដុល្លារដើម្បីទិញអាយខោហ្នឹងបើយើងទុករបស់ហ្នឹងទៅជួយអ្នកក្រទៅជួយអ្នកដែលអត់ទៅវិញតើវាមានប្រយោជន៍ឬក៏អត់គិតអញ្ចឹងណាអាហ្នឹងកាលបើយើងគិតអញ្ចឹងទៅរបស់ហ្នឹងវាមានប្រយោជន៍វាមានប្រយោជន៍ដល់អ្នកដែលត្រូវការឃើញទេហើយដល់ពេលរបស់យើងត្រូវការទិញមកវាអត់មានប្រយោជន៍ដល់យើងអាហ្នឹងហើយដែលហៅថាសពព្រោះការប្រើប្រាស់ទ្រព្យសម្បត្តិ ណាសុំព្រោះការប្រើប្រាស់ទ្រព្យសម្បត្តិហើយពេលណាដែលយើងទិញមកដើម្បីខ្លួនឯងយើងជ្រាបមើលយើងសบายចិត្តអត់សូវបានយូរទេជួនកាលនៅកន្លែងរបស់នេះទិញយកមកទុកចោលយូរទៅចាស់ក៏ប៉ុន្តែបើស្នេហ៍យើងយករបស់ទៅជួយអ្នកដទៃនឹកឃើញពេលណាសบายចិត្តពេលហ្នឹងណានឹកឃើញហើយសบายចិត្តបានយូរទៀតនឹកឃើញអូម្នាក់នេះអាត្មាបានជួយគាត់ឥឡូវហ្នឹងគាត់បានសบายចិត្តគាត់បានបរិភោគគ្រប់គ្រាន់គាត់បានកន្លែងនៅបានល្អស្អាត នឹកឃើញពេលណាសុបាយចិត្តពេលហ្នឹងមើលពេលនឹកអាត្មាមានអាវច្រើននឹងទុកអត់ទាន់បានប្រើទេហើយលោពេលដែលយើងឈឺផងអត់បានប្រើរបស់ហ្នឹងនឹកឃើញអញអត់ទាន់បានប្រើទ្រព្យសម្បត្តិអត់ទាន់បានប្រើប្រាស់សម្លៀកបំពាក់នៅសោះឥឡូវអញឈឺប្រើលេងកើតវាមានវបដិសារីស្ដាយក្រោយព្រោះតែរឿងដែលយើងប្រើប្រាស់ខ្សែខៀននឹងទៅទៀតគណាអញ្ចឹងបានន័យថាអាសេចក្តីសុខព្រោះការប្រើប្រាស់ទ្រព្យសម្បត្តិនេះគឺប្រើប្រាស់ដោយការប្រយ័ត្នប្រយែង ដោយការពិចារណាឲ្យបានល្អិតល្អន់ឲ្យបានម៉ត់ចត់អានឹងសំខាន់ណាស់ហើយដល់ពេលសំខាន់អញ្ចឹងបានមនុស្សយើងវាទៅជាអ្នកមាននៅការពិចារណាអញ្ចឹងអាទ្រព្យសម្បត្តិដែលខ្ជះខ្ជាយអត់មានទេវាមានតែសល់ហើយអសល់នេះយើងចេះពិចារណាទៀតថាតើប្រើប្រាស់អីឲ្យវាមានប្រយោជន៍ទុកនៅបេងទុកនៅនឹងបេងរហូតតើតើយើងងាប់ទៅវាមានប្រយោជន៍ទេឬក៏យើងជួយគេបើមានប្រយោជន៍គិតទៅចឹងណាកណ្ណា ឯកភាពគុណចា៎បាទអរគុណណាស់អញ្ចឹងចំណុចទី2ហ្នឹងមានន័យល្អហើយគួរឲ្យចាត់ថ្លាទៀតពីព្រោះថារបស់ដែលយើងបានមកហើយយើងដូចជាគួរចាស់គ្រូបានរៀបរាប់នេះយើងត្រូវចេះចាយបើមិនចេះចាយទេជួនអីចាយខុសគឺដៅទៅណាបាទចាយខុសទៅដៅឧទាហរណ៍ថាយើងមានលុយមានអីសិតតែនាំគ្នាតែប្តីតែប្រពន្ធហ្នឹងទៅជាប៉ះពាល់ផ្លៃប៉ះពាល់យើងទៅលេងលបាយឧទាហរណ៍ណាយើងទៅលេងលបាយចាស់តាមច្បាប់ហ្នឹង ទេចាយគាត់អានោះអត់មានសេចក្តីសុខទេអានឹងចាយទៅវាកើតទុកដោយសារតែយើងចាយទៅវាខុសទិសដៅដូចចាស់គ្រូបានរៀបរាប់អញ្ចឹងបើសិនតែយើងយកទ្របហ្នឹងតែចាយទៅតាមទិសដៅរបស់យើងយើងមិនអាចទុកលុយបែងចោលទេបើយើងងាប់ទៅវាអត់ប្រយោជន៍បើយើងត្រូវយកលុយនឹងមកដើម្បីឆ្នៃទៅជាប៉ុនកឋិនឬក៏កសាងវត្តកសាងសាលារៀនកសាងមន្ទីរពេទ្យអីជាដើមទៅបានផលដល់អ្នកដែលប្រើប្រាស់ អញ្ចឹងហ្នឹងគេហៅថាប្រយោជន៍រួមគេហៅថាវិន័យសុខកើតអំពីការចែកទ្រព្យអញ្ចឹងហ៎គណាណាអូខេឥឡូវយើងចូលចំណុចទី3ចំណុចទី3អនណៈសុខសុខមិនចំពាក់បំណុលឥឡូវស្រីស្រីកងឥឡូវពាក្យថាបំណុលហ្នឹងវាអឺវាមានយ៉ាងណាហើយហើយជំពាក់បំណុលហ្នឹងមានន័យយ៉ាងម៉េចសូមអញ្ជើញបកដៃតិចមើលកណាកណាមានយោបល់ខ្លះខ្លះកន្លែងហ្នឹងគ្រាន់តែថាចេះ អឺកណាមកប្រទេសអូស្ត្រាលីហ្នឹងដូចជាពាក់បំណុលគេមិនចេះចប់មិនចេះហើយសោះពីព្រោះដោយសារយើងចង់ថាលោភៈក៏អត់ដឹងកណាដឹងត្រូវតែខ້ອຍព្រោះយើងត្រូវការទីលំនៅឲ្យបានសមគួរអញ្ចឹងទេអឺយើងទិញផ្ទះទិញអីចឹងយើងជំពាក់បំណុលគេមែនគ្រាន់តែថាយ៉ាងហោចណាស់យើងមានផ្ទះរបស់យើងនៅយើងសងអឺ តិចតួចក្តីទៅយូរយូរទៅវាคลายទៅជារបស់មិនមែនថារបស់របស់យើងទេព្រោះយើងមិនមែននៅយូរវែងទេយើងដឹង ទៅថ្ងៃណាមួយមិនខានគាត់ថាមានឈ្មោះថាមានផ្ទះនឹងគេដែរប៉ុន្តែចម្ពាក់បំណុលគេវាមានទុកដែរគុណម្ចាស់ព្រោះពេលខ្លះដោយកលតិស័កនៃការឆ្លងមេរោគ COVID-19 នេះទៀតសោតពេលខ្លះក៏កន្លែងធ្វើការអ្នកខ្លះក៏គ្នាអត់មានកិច្ចការងារធ្វើអញ្ចឹងទៅ អឺដល់យើងខ្វះលុយបង់ថ្លៃផ្ទះចឹងទៅក៏យើងមានទុកដោយសារជំពាក់បំណុលគេនឹងដែរគុណចាស់ប៉ុន្តែបើសិនជាយើងអត់បានជំពាក់ថ្លៃផ្ទះគេទេអឺក៏យើងត្រូវការលុយចំណាយដែរគ្រាន់តែថាយើងមិនមែនការទទួលក៏ត្រូវខ្ពស់ដូចដែលយើងជំពាក់បំណុលថ្លៃផ្ទះគេប៉ុន្តែយើងជំពាក់បំណុលថ្លៃផ្ទះគេមែនវាជាការវិជ្ជមានទេ អាវាខុសអំពីការចម្ពាក់បំណុលគេដោយសារយើងលេងលបែងឬក៏ចាញ់បោកគេលក្ខណៈលក្ខនោះ បានຕົកធ្ងន់ទាំងពេលបច្ចុប្បន្នកាលនិងទៅអនាគតកាលប៉ុន្តែសម្រាប់បំណុលថ្លៃផ្ទះនៅតែឈ្មោះបំណុលប៉ុន្តែជាបំណុលវិជ្ជមាន ដែលយើងជាទ្រព្យរបស់យើងទៅថ្ងៃអនាគតអញ្ចឹងណាចាអឺមកចង់សួរអំពីការ ហេតុដែលយើងឲ្យជាពាក់បំណុលនៅស្រុកខ្មែរហើយនៅស្រុកអូស្ត្រាលីនេះមានលក្ខណៈខុសគ្នាយ៉ាងម៉េចឧទាហរណ៍ថាយើងនៅអូស្ត្រាលីយើងមាន income ស្មើអញ្ចឹងណាឧទាហរណ៍ថាយើងធ្វើការងារក្នុងមួយសប្តាហ៍យើងអាចទទួលទានទទួលប្រាក់ចំណូលគេហៅ income យើងហ្នឹងបាន700ស្មើយ៉ាងទៅឧទាហរណ៍ណាហើយចំណែកអ្នកដែលស្រុកខ្មែរហ្នឹងបើសិនជាយើងទុកចែកបំណុលគេយើងត្រូវតែយកទ្រព្យសម្បត្តិដូចជា ដូចជាប្លង់ដីឬក៏មានគេអកអីយកទៅប្រចាំគេបានបានគេឲ្យយើងខ្ចីហើយចុះប្រទេសអូស្ត្រាលីយើងមាន ការប្រៀបធៀបជាមួយនឹងស្រុកខ្មែរនិងអូស្ត្រាលីមានលក្ខណៈខុសគ្នាយ៉ាងម៉េចដែរអូយើងខុសគ្នា ឆ្ងាយគុណម្ចាស់ខុសគ្នាឆ្ងាយព្រោះនៅប្រទេសអូស្ត្រាលីគេមានច្បាប់មានទម្លាប់ អឺបើយើងមិនមានកិច្ចការងារធ្វើ ឬក៏យើងមានការងារធ្វើដែរប៉ុន្តែមិនពេញច្បាប់ យើងធ្វើការតិចថ្ងៃលក្ខណៈហ្នឹងគេហៅថា part time ហ្នឹងអឺក៏គេមិនឲ្យយើងខ្ចីដែរគេមើលទៅតាមកម្រិតសមត្ថភាពរបស់យើងតើយើងអាចខ្ចីបានឬក៏អត់កណាឲ្យឧទាហរណ៍ពិតប្រកបកាលពីកណាទិញគេហដ្ឋានលើកទី1 កាលហ្នឹងកណាមានកូនមានកូនលើកទី1ហើយកូនហ្នឹងអត់ទាន់កើតទេអញ្ចឹងកណាត្រូវការតែខ្ចីលុយធនាគារគេសូម្បីតាអ្នកជួយរត់ការហ្នឹងគេគេជួយរត់ការយើងថាបានហើយដល់ពេលយើងទៅជួបខាងធនាគារគេសួរថាតើក្នុងមួយសប្តាហ៍ចំណូលយើងចូលប៉ុន្មាន ហើយចំណូលនោះទៀតសោតគេមើលក្នុងរយៈពេល1ឆ្នាំតើមួយឆ្នាំហ្នឹងមួយអាទិត្យចូលឧទាហរណ៍ថា700ហ្នឹង ទៀងទាត់ឬក៏អត់ហើយពេលដែលយើងមានផ្ទៃពោះកូនយើងហ្នឹងពេលដែលយើងសម្រាលកូនមកហ្នឹងតើយើងចំណាយទៅលើកូនហ្នឹងប៉ុន្មានហើយយើងចំណាយទៅលើអ្វីអ្វីទៀតប៉ុន្មានចេះបោកបញ្ចូលពីលើនឹងទៀតចឹងបញ្ជាក់ថាចំណាយយើងច្រើនជាងចំណូលហើយគេឲ្យយើងខ្ចីឯគុណហ្នឹងហ្នឹងទៅតាមច្បាប់របស់គេទៀតតោតនៅស្រុកខ្មែរយើងអត់មានតាំងពីកណាធំដឹងក្តីនៅខេត្តបាត់ដំបងហ្នឹង គឺមិនមានច្បាប់នឹងទេឲ្យតែមានប្លង់ផ្ទះសំបីតែយើងអឺទីតល់ខ្លាំងយើងទៅជំពាក់កន្លែងចាប់ហួយណាមួយនៅក្នុងភូមិក្នុងស្រុកហ្នឹងគឺគេអត់ខ្វល់ទេដំបងឡាយដែលយើងទៅខ្ចីលុយគេគឺគេសប្បាយចិត្តនឹងឲ្យយើងខ្ចីប៉ុន្តែគេមើលប្លង់ផ្ទះគេមើលដីដែលយើងមានហ្នឹងគុណចាស់ដល់យើងជំពាក់គេច្រើនគេថាអត់អីទេអត់មានខ្ចីក៏អត់អីដែរប៉ុន្តែប្លង់ផ្ទះនេះគេសុំសិន អាចំណុចត្រង់ហ្នឹង ដែលយើងគួរឲ្យបារម្ភខ្លាំងចំពោះប្រជាពលរដ្ឋដែលគ្នាយ៉ាប់យ៉ឺនលំបាកហើយមិនសូវបានគិតឲ្យវាជ្រៅអំពីការចម្ពាក់លុយអ្នកដតីហើយពេលបច្ចុប្បន្នកាលនេះ យើងអាចមានសមត្ថភាពយើងអាចខ្ចីធនាគារបានមែនប៉ុន្តែយើងយកប្លង់ផ្ទះយើងទាំងមូលទាំងដីទាំងអីយើងយកទៅដាក់តែម្ដងអញ្ចឹងមានន័យថា យើងអត់មានកន្លែងណា ដែលអាចដោះស្រាយបញ្ហា បានណាគុណចាស់បើនៅស្រុកនេះអត់ទេ បើសិនជាយើងអឺបង់ថ្លៃផ្ទះយឺតឬក៏យ៉ាងណាយ៉ាងណីគឺគេរោមធ្យោបាយថាយ៉ាងណាអូអ្នកឯងអត់មានសមត្ថភាពនឹងបង់ទេឥឡូវពីពីមុនមកអ្នកឯងបង់មួយខែមក1500ឥឡូវ income អ្នកឯងលំបាកអញ្ចឹងអាចបញ្ចុះមកនៅ1000បានប៉ុន្តែពេលវេលានៃការសងហ្នឹងបើយើងបង់មួយខែ1500វាឆាប់អស់ បណ្ដៃយើងបងលើសយូរអញ្ចឹងទៅអញ្ចឹងគេរកមធ្យោបាយជួយយើងអត់ឲ្យយើងមានបំណុលនឹងមានទុកដោយសារបំណុលនឹងខ្លាំងពេកឯងគុណចាស់នឹងតាក់ទងទៅនឹងអាការទិញដូរផ្ទះអញ្ចឹងណាគុណចាស់ហ្នឹងហើយអរគុណហើយចំពោះជាពាក្យបំណុលហ្នឹងវាមិនដែលបានសពទេតើពាក្យថាបំណុលហ្នឹងណាឥឡូវអរគុណដែរចំពោះអ្នកស្រីកោះសិតូចបានបញ្យល់ណែនាំបញ្យល់អំពីការជាពាក្យបំណុលឥឡូវគណៈបានមកជួបគុណចាស់គ្រូវិញម្ដង ពាក្យថាបំណុលបើនិយាយអំពីផ្លូវចិត្តវិញតើវាវាមានលក្ខណៈតានតឹងយ៉ាងម៉េចដែរគូចាស់គ្រូគណៈទៀតអរប្រគុណណាវាបំណុលហ្នឹងតាមពិតទៅតាមផ្លូវចិត្តហ្នឹងវាជាគ្រឿងអឺចាក់ដោតវាជាគ្រឿងធ្វើឲ្យចិត្តហ្នឹងទទួលនៅ pressure ខ្លាំងណាស់ណាពីព្រោះយើងជំពាក់គេបើនិយាយចំពាក្យថាបំណុលគឺការជំពាក់គេណា ណាកាលណាបើយើងជំពាក់គេម្ចាស់បំណុលហ្នឹងគឺគេនៅតែតាមទីមទាយើងរហូតនឹងឯងហើយដូចនៅក្នុងស្រុកនេះក៏យើងជ្រាបហើយគឺថាអឺរាល់អាទិត្យឬក៏រាល់ខែយើងត្រូវតែបង់អាហ្នឹងគឺថាបើមិនបង់វាមានច្បាប់គេដើម្បីនឹងទឹកអោសឬក៏ថាមកណែនាំយើងឬក៏ឲ្យយើងទៅខូតអីអញ្ចឹង អាហ្នឹងគឺជាការដែលធ្វើឲ្យចិត្តអ្នកដែលជំពាក់បំណុលគេវាអត់មានសេចក្តីសុខសោះណាហើយអារឿងជំពាក់គេនេះវាលឿនណាស់ព្រះអង្គគ្រូណាវាលឿនត្រង់ថាភ្លាកភ្លាកដល់តិចតិចតែមកដល់ថ្ងៃត្រូវតិចតិចដល់ថ្ងៃត្រូវបងប៉ុន្តែបាទគេជំពាក់យើងវាយូរយូរណាហើយដល់ពេលយើងជំពាក់គេនោះលឿនដល់ហើយហើយពេញសែនលឿនណាហើយដល់ពេលអញ្ចឹងទៅ យើងមិនអាចប្រហែសប្រងើយកន្តើយឬក៏បណ្ដោះបណ្ដាយគេហៅថាមានការមិនអើពើបានទេរឿងហ្នឹងវាជារឿងមួយដែលយើងចាំបាច់ត្រូវតែធ្វើអញ្ចឹងឡើយសេចក្តីសុខនៃបុគ្គលហ្នឹងទាំងតាមផ្លូវចិត្តក៏មិនមានដែរអញ្ចឹងហើយបានបានព្រះអង្គត្រាស់សម្ដែងថាតតែមិនមាន ការជំពាក់បំណុលទៅបានជាសុខណាអនៈណៈសុខហ្នឹងណាប៉ុន្តែបើសិនជំពាក់បំណុលហើយ គឺមិនអាចសុខបានទេ ណាវាមិនអាចសុខបានទេអញ្ចឹងហើយបាននេះជាចំណុចមួយសំខាន់ណារាប់តាំងពីអត្ថិសុខសុខព្រោះមានទ្រព្យសម្បត្តិមកអាណាអត្ថិសុខដូចថាមានផ្ទះជារបស់ខ្លួនមានអ្វីៗជារបស់ខ្លួនទាំងអស់អាហ្នឹងហៅអត្ថិសុខហើយបន្ទាប់មកគឺចេះប្រើប្រាស់របស់ហ្នឹងគេថាភោគជាសុខហ្នឹងណាមានទ្រព្យសម្បត្តិហើយចេះប្រើប្រាស់ហើយគឺជាអ្នកមិនជាពាក្យបំណុលគេទៀតហើយបំណុលគេនេះសំខាន់ទៀតបើទៅតាមព្រះធម៌ ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងអំពីបំណុលដ៏សំខាន់គឺសម្ដៅទៅលើតណ្ហាអានេះជាបំណុលព្រះអង្គគ្រូចំណាដូចជានៅក្នុងនិវរណៈទាំង5មានកាមឆន្ទៈនិវរណៈជាដើមហ្នឹងបានន័យថាការដែលមានសេចក្តីត្រេកអរពេញចិត្តនៅក្នុងរូបសម្លេងគ្រឿងរផតពៈអារម្មណ៍ដែលជាទីប្រាថ្នាជាទីពេញ ចិត្តជាទីត្រេកអរជាទីរីករាយប្រកបដោយកាមហ្នឹងអានឹងដូចជាយើងជាពាក្យបំណុលគេអញ្ចឹង ណាឧបមាដូចយើងថាឃើញហើយស្រឡាញ់តាមពិតពេលណាដែលយើងស្រឡាញ់នឹងអ្វីមួយយើង ទៅជាអ្នកដែលបំរើរបស់ដែលយើងស្រឡាញ់ហ្នឹងបានតែយើងជំពាក់បំណុលក្នុងរូបហ្នឹងហើយអញ្ចឹងបានរូបហ្នឹងងាកទៅណាបែរងាកមើលគេរហូតណាមកពីយើងជំពាក់បំណុលនឹងរូបហ្នឹងណាចាបាទវាចូលនៅក្នុង កាមឆន្ទៈនិវរណៈបានន័យថាគ្រឿងរារាំងគឺកាមឆន្ទៈហ្នឹងដូចជាអ្នកបំពាក់បំណុលគេអញ្ចឹង ណាជំពាក់បំណុលចុះឲ្យតែមានសេចក្តីស្រឡាញ់គឺការជំពាក់បំណុលគេអានឹងទៅតាមពធដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងណាបងគ្រូហើយម្យ៉ាងទៀតខ្ញុំណាក៏ចង់លើកឡើងពីរឿងអឺជំពាក់បំណុលគេនៅស្រុកនេះហើយនៅស្រុកខ្មែរយើងខុសពីឆ្ងាយដោយបាសិកាលើកឡើងម្យ៉ាងទៀតនៅស្រុកនេះឧបមាបើយើងអត់មាន ការងារធ្វើគេមានកម្មច្បាប់គេដើម្បីឲ្យស្វែងរកការងារឲ្យយើងធ្វើ ណាគេហៅថា job seeker ឬក៏ job search អីចឹងទៅណាដើម្បីរកការងារឲ្យយើងធ្វើគេឲ្យយើងទៅរៀនដើម្បីបានចំណេះដឹងយកចំណេះដឹងទៅធ្វើការងារបើនៅស្រុកយើងបើអ្នកឯងអត់មានការងារធ្វើគ្មានណារកការងារឲ្យធ្វើទេណាបើអ្នកឯងអត់មានការងារធ្វើរឿងរបស់អ្នកឯងអ្នកឯងដេកទៀតក៏ដេកទៅណាប៉ុន្តែដល់ពេលអ្នកឯងជំពាក់គេ ត្រូវគេមករឹបអូសស្អីគ្មាន ច្បាប់ណាមកការពារនៅ property ទេ អត់ទេបើនៅនេះមានទេម្ល៉េះគឺថាជា ស្រុកដែលគេមានច្បាប់ទម្លាប់ល្អចឹងទៅ ធ្វើឲ្យមនុស្សរស់នៅដោយសេចក្តីសុខច្រើនព្រោះយើង រស់នៅក្រោមច្បាប់ហើយយើងមិនមែនជាអ្នកខ្ជិលច្រអូសដូចយើងសន្ទនាធម៌ថ្ងៃមុនអំពីរឿងការខ្ជិលច្រអូសអីចឹងបងគ្រូបាទបាទណាដូចបានថាការដែលមិនចំពាក់បំណងគេនេះគឺថាជាលៀបជាសំណាងជាផតធំណាណាគឺដៃសុកធំ ណាប៉ុន្តែរឿងនេះគឺថាវាមិនមែនបានតែថាយើងជាពាក្យបំណុលគេហ្នឹងវាវាជារឿងមួយដែលយើងដោះស្រាយមិនចេញមិនមែនទេគេឲ្យផ្លូវយើងដោះស្រាយតើណាដោយបាសិកាបានលើកឡើងអញ្ចឹងបើថាយើងសង គេមិនបានប៉ុណ្ណេះគេបធូរយើងទៅបណ្ដោះទៀតទៅសំខាន់គេឲ្យយើងរស់អញ្ចឹងណាបងគ្រូណាបាទបាទអរគុណចំពោះសេចក្តីនៃអនៈណសុខហ្នឹងសុខនឹងជាពាក្យបំណុលបើនិយាយអំពី ឯខាងផ្លូវលោកវិញគឺថាជាពាក្យគេយើងត្រូវទៅរកវិធីដោះស្រាយចំណែកខាងប្រធัวវិញតើវិធីដោះស្រាយតាមបែបប្រធัวមិនដឹងជាដោះស្រាយយ៉ាងម៉េចដើម្បីឲ្យវត្ថុស្រាលក្នុងការជំពាក់បំណុលគេហ្នឹងហើយចាំចាំវគ្គយ៉ាងក្រោយចាំសរុបចុងក្រោយឥឡូវមកចូលមកក្នុងវគ្គទី4កាលណានៅឃើញថាអនវជ្ជសុកនេះសុកកើតការងារប្រះចាក់ទោស អឺសកលយល់ពាក្យហ្នឹងទេប្រះចាក់ទោសហ្នឹងមិនថាមិនមានទោសការងារអីក៏ដោយដែលមិនមានទោសគឺសេចក្តីសុខហើយអញ្ចឹងការយល់ពាក្យថាដូចបណ្ឌិតទៅដែលហៅថាសេចក្តីសុខដែលយើងការងារដែលយើងធ្វើទៅវាមិនមានទោសឧទាហរណ៍ថាយើងមិនទៅលួចគេយើងមិនទៅប្រព្រឹត្តខុសក្នុងការបើន័យថាជួញគ្រឿងញៀនឯជាដើមណាអាហ្នឹងវាឈ្មោះថាការងារយើងមិនមានទោសហើយ ហើយដូចមិនដឹងទៅដែលការងារដែលអត់មានទោសទេកងជួយជួយបញ្យល់យើងយើងធ្វើអ្វីមួយយើងអឺតិចប្រើទៅតាមសមត្ថភាព របស់ខ្លួនឯងអញ្ចឹងគុណចាស់កុំអោយធ្វើអីមួយដូចថាច្បាប់គេមិនអោយលួចធ្វើការយើង ទៅលួចធ្វើការ ហើយឬមួយក៏យើង unemployed យើងទៅលួចធ្វើការហ្នឹងខុសច្បាប់ដែរហ្នឹងលួចអាហ្នឹងដូចស្មើនឹងលួចគេដែរអញ្ចឹងគុណចាស់ហើយយើងធ្វើអីឲ្យស្របទៅតាមច្បាប់ឲ្យសមទៅតាមសមត្ថភាពរបស់យើងហើយបើយើងធ្វើទៅមិនរួចទេក៏យើងប្រាប់គេទៅតាមត្រង់ទៅតាមសមត្ថភាពរបស់យើងអញ្ចឹងគុណចាស់ហើយអឺ គិតអ្វីដែលវាជាប្រយោជន៍អ្នកដតីណាកុំគិតតែខ្លួនឯងរហូតរហូតគឺថាខ្ញុំខ្ញុំខ្ញុំរហូតអញ្ចឹងមានខ្ញុំមកពីណាតើគិតឲ្យមានគេផងអញ្ចឹងកណាឃើញអញ្ចឹងគុណចាស់ឲ្យដូចការងារខ្លះពេលខ្លះយើងយើងដូចថាមាន attachment នឹងច្រើនពេកណាដូចចឹងទៅយើងធ្វើកិច្ចការងារទៅវាអាចបានជាទោសមកវិញគុណចាស់ហើយដូចការងារ ខ្ញុំកណារខ្ញុំរាល់ថ្ងៃហ្នឹងមិនមែនថាវាយើងជាពេទ្យហ្នឹងវាបានសុករហូតប្រាស់រួចចាក់ទុកអីមែនទេយើងត្រូវប្រើសិល្បៈនៃកិច្ចការងារហើយយើងត្រូវដូចថាឧទាហរណ៍ថាយើងត្រូវធ្វើការចូលម៉ោង8ហើយបើសិនជាយើងមានអ្នកណាយាយចាស់ណាដែលគាត់ រស់នៅម្នាក់ឯងគាត់លំបាកវេទនាខ្លាំងអញ្ចឹងណាយើងត្រូវលះបង់ពេលវេលាក្រៅម៉ោងហ្នឹងយើងយើងយើងទៅជួយដើម្បីកិច្ចការងារហ្នឹងអញ្ចឹងគុណចាស់យើងមិនមែនថាយើងធ្វើអីគិតតែអូខ្ញុំចូលម៉ោង8ខ្ញុំដឹងតែម៉ោង8ចូលម៉ោងម៉ោង3ខ្ញុំចេញយើងអត់គិតអញ្ចឹងយើងទៅអាខាងក្រៅនឹងបន្តិចទៀតមើលយើងជួយធ្វើម៉េចឲ្យកន្លែងធ្វើការហ្នឹងវា មានកិត្តិយសគេឈ្មោះដោយសារដោយសារសមត្ថភាពរបស់យើងអញ្ចឹងគុណចាអាហ្នឹងកណាមានយោបល់តែតែប៉ុណ្្នឹងឯងគុណចាកណានៅឃើញថានៅក្នុងប្រទេសនេះកិច្ចការងារគេរៀបចំឲ្យយើងធ្វើកុំឲ្យយើង មានទោសនឹងវាច្រើនណាប៉ុន្តែច្រើនតែយើងគិតតែធ្វើអ្វីដែលខ្លួនឯងចង់ធ្វើគិតថាត្រូវហ្នឹងយើងភ្លេចគិតថាច្បាប់គេមានហ្នឹងណាហើយអាយើងអត់ដឹងហើយយើងធ្វើជាដឹងហ្នឹងវាខុសបណ្ដោយគុណចាស់កន្លែងហ្នឹងហ្នឹងហើយអរគុណ ត្រូវហ្នឹងត្រឹមត្រូវហើយព្រោះតាមពិតច្បាប់ស្រុកនេះគេបានរៀបចំអស់ហើយតាំងពីការបងតាក់តាំងពីការបងស្អីអីហ្នឹងគេមានគ្រប់សពអស់ហើយក្លាប់គេបានគេហៅថែរក្សាប្រជាពលរដ្ឋគេហ្នឹងមិនឲ្យធ្វើអំពើផ្ដេសផ្ដាសហ្នឹងគឺថាក្រនអស់ហើយសូម្បីតែសម្លាប់សត្វហ្នឹងក៏អត់មានសម្លាប់ដែរស្រុកនេះគេថាគេមានតាំងពីការរស់នៅទិញមហូបសាច់ហ្នឹងគឺថាគេធ្វើឲ្យស្រែកស្រែកចឹងដើម្បីការទិញសាច់យើងមកធ្វើ បានសុខបាត់ហើយ អូខេអរគុណដូចគណៈគណៈចង់ថែមបន្តិចទៀតកូនចាស់ដូចដូចពេលយើង ធ្វើដូចទេកលកិច្ច COVID-19 នេះអញ្ចឹងអញ្ចឹងតែយើងដឹងថាសលេឆ្លងកាត់ហានិភ័យអញ្ចឹងឯងអញ្ចឹងយើងជាពេទ្យដឹងថាប្រជាពលរដ្ឋត្រូវការយើងពោះហើយកន្លែងពិបាលក៏ត្រូវពោះដែរអញ្ចឹងយើងត្រូវឱកាសនឹងថាអូតើយើង យើងធ្វើពីកិច្ចការយើងរាល់ថ្ងៃហ្នឹងដើម្បីយើងជួយប្រជាពលរដ្ឋជួយយើងធ្វើអីសូម្បីតែយើងទូរស័ព្ទទៅឆែកមើលប្រជាពលរដ្ឋយើងហ្នឹងក៏យើងជួយគេធំមួយដែរអាហ្នឹងគឺបានតំបន់ហើយមានទាំងកិត្តិយសក្នុងនាមយើងជាខ្មែរក្នុងនាមយើងជាកិលេសនុបដ្ឋាយិកាទៀតអញ្ចឹងក្នុងកលតិស័កមួយមួយហ្នឹងយើងយើងត្រូវតែដឹងថាតើតម្រូវការរបស់រដ្ឋយើងនឹងតម្រូវការបោះកលែងយើងនឹងអ្វីខ្លះ អ្វីខ្លះដែលយើងត្រូវធ្វើ ក្រៅពីអ្វីដែលយើងធ្វើរងហ្នឹងកូនចាអាហ្នឹងអាហ្នឹងប្រកណាសង្កេតឃើញប្រហែលជា ជាង10ឆ្នាំទៅដែលកណាប្រឡូកក្នុងអាកិច្ចការងារសពក្នុងពេលនេះទាំងកិច្ចការងារសង្គមទាំងការងារតែបើសិនជាយើងអត់គិតថាអូទទួលតែកាយរបស់ខ្ញុំឯងរឿងរ៉ាវផ្សេងទៀតរដ្ឋាភិបាលទទួលខុសត្រូវអខាង អាហ្នឹងយើងពិបាកយើងពិបាកនឹងនឹងរួចតោសអញ្ចឹងណាកូនចាស់យើងជួបខ្លះប៉ះអញ្ចឹងណាកូនចាស់ណែណៃស្រុកនេះវាស្រួលហើយមកពេលយើងចេះតែលោបលុនថែមទៀតមនុស្សមានទោសហើយហ្នឹងអូខេឥឡូវមកជួបគុណចាស់គ្រូចំក្រោយកណាចង់សុំអឺ ការប្រៀបធៀបរវាងសពទាំង4ហ្នឹងក្នុងអនវជ្ជសពហ្នឹងតើព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានសម្ដែងហ្នឹងតើព្រះអង្គឲ្យឲ្យតម្លៃទៅលើសេចក្តីសុខទាំង4តើមួយ ណាដែលល្អប្រសើរជាងគេទាំងអស់ក្នុងទាំងក្នុង4ហ្នឹងកូនចាស់គ្រូគាត់ណាជាល្អប្រគុណណាសេចក្តីសុខទាំង4យ៉ាងហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឲ្យតម្លៃសេចក្តីសុខទី4ហ្នឹងក្រៃលែងជាងសេចក្តីសុខ3ខាងដើមបាទ ដល់ព្រះអង្គទ្រង់ប្រៀបធៀបថាសេចក្តីសុខ3ខាងដើមនឹងគឺជាសេចក្តីសុខបន្តិចបន្តួចទេ តែសេចក្តីសុខទី4គេហៅថាអនិច្ចវច្ចសុខនេះសុខព្រោះការងារមិនមិនមានទោសនឹងបានន័យថាយកមកជ្រៀកជា16ហើយ16ដងទៀតចា៎អនិច្ចវច្ចសុខនេះគឺជាសុខព្រោះការងារមិនមានទោសនឹងគឺជាសេចក្តីសុខដ៏ធំ ទូលំទូលាយសេចក្តីសុខដ៏អស្ចារ្យ ក្រៃលែងជាសេចក្តីសុខ3ខាងដែរណាអញ្ចឹងបានសេចក្តីមកវាថាយើងយើងមានទ្រព្យសម្បត្តិក្តីមិនមានក្តីឧបមាថាយើងអត់មានទ្រព្យសម្បត្តិជារបស់យើងទេយើងអឺរ៉ែនផ្ទះគេឬក៏យើងជួលផ្ទះគេដើម្បីនៅមិនមានអ្វីជារបស់យើងក៏ហៅថាយើងអត់មានទ្រព្យសម្បត្តិក៏ដោយ អានឹងគឺជារឿងមួយដែល ដែលបន្ទាប់បន្សំទេมันសំខាន់ទេអាសូម្បីតែយើង ការដែលយើងប្រើប្រាស់ទ្រព្យសម្បត្តិហ្នឹងយើងមិនសូវជាជំនាញមិនសូវជាប៉ិនប្រសពក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិក៏ដោយក៏ជារឿងបន្តបន្សំដែរហើយសូម្បីតែថា យើងជំពាក់បំណុលគេក៏ដោយគេហៅថាអអ្នកអ្នកសុខហ្នឹងយើងអត់មានទេប៉ុន្តែយើងជំពាក់បំណុលគេប៉ុណ្ណាក៏ដោយប៉ុន្តែសំខាន់មែនទេគឺអអ្នកវច្ចសុខគឺសុខដែលមិនមានការងារដែលមិនមានទុកបានស្ដីថា សុខព្រោះការងារដែលមិនមានទុក្ខ ហ្នឹងសំខាន់ណាស់គឺសំខាន់ត្រង់ថាយើងជំពាក់គេមែនយើងមិនមានទ្រព្យសម្បត្តិមែនប៉ុន្តែឲ្យតែយើងធ្វើការងារដែលអត់មានទោសវាអត់ធ្វើឲ្យយើងមាននៅការមានវបដិសារីស្ដាយកាអ៊ីនធឺណិត មានបញ្ហាហើយកូនចាស់អត់អីទេអាហ្នឹងហើយគាត់ចាស់គ្រូអាហ្នឹងវាចូលទៅក្នុងអង្គនៃអរិយមគ្គដែរគាត់ចាស់គ្រូអឺអាហ្នឹងសម្មាសម្មាជីវោ ចូលណាបាទអានឹងចូលនៅក្នុងសមាអាជីវននឹងហើយគឺអង្គនៃអរិយមគ្គមានអង្គ8ប្រការចូលនៅក្នុងសមាអាជីវោណាការចិញ្ចឹមជីវិត ប្រកបទៅដោយធម៌ហ្នឹងហើយអាហ្នឹងចូលនៅក្នុងអនិច្ចវច្ចសុខហើយអញ្ចឹងបានសេចក្តីសុខនេះគឺជាសេចក្តីសុខមួយដ៏ធំទូលំទូលាយហើយមនុស្សយើងណាសូម្បីតែយើងធ្វើការបម្រើគេក៏ដោយសូម្បីតែយើងជំពាក់គេក៏ដោយក៏ប៉ុន្តែកាលណាបើយើងធ្វើការនឹងល្អ យើងធ្វើការនឹងក្នុងលក្ខណៈมันមានទោសទេយើងត្រឡប់មកវិញសុបាយចិត្តចាតែចិត្តគណៈគណៈឯកភាពគុណចាណាមានសេរីភាព ណាសុបាយចិត្តក៏ប៉ុន្តែយើងមានទ្រព្យសម្បត្តិមែនយើងយើងអត់ណល់គេមែនក៏ប៉ុន្តែការងារយើងប្រកបដោយទុកអាហ្នឹងធ្ងន់ធ្ងរអាណាហ្នឹងធ្ងន់ធ្ងរវិញណាណាអញ្ចឹងអាការងារដែលព្រះចាក់ទុកដោយព្រះអង្គគ្រូមានត្រដីកាមិញអញ្ចឹងថា យើងធ្វើការងារប៉ុន្តែយើងមិនបានទៅសម្លាប់គេដើម្បីបានទ្រព្យសម្បត្តិទេគណាឬក៏មិនបែងថាដើម្បីទៅបៀតបៀនគេ ដើម្បីបានទ្រព្យសម្បត្តិមកទេ មិនមែនទៅគេប្រវាញ់គេទេចឹងសំខាន់គឺការព្រឹកព្រៀងខ្លួនឯងថាតើការងារយើងប្រកបទៅដោយធម៌ឬក៏អត់ទាំងតាមផ្លូវច្បាប់ផ្លូវលោកនិងផ្លូវធម៌តើត្រឹមត្រូវឬក៏អត់យើងសម្លឹងមកខ្លួនឯងកន្លែងហ្នឹង គណៈបើសម្ដេចរបស់ការងាររបស់អាត្មាជាការងារដែលប្រកបទៅដោយធម៌ជាការងារដែល ប្រកបទៅដោយសម្មាអាជីវៈជាការងារដែលមិនមានទោសហើយអានឹងឯងនាំមកនៅសេចក្តីសុខអានឹងចូលក្នុងចតុបរិទ្ធសិទ្ធិសិលរបស់ភិក្ខុក្នុងចតុបរិទ្ធសិទ្ធិសិលនឹងហើយណាតែព្រះអង្គត្រាស់សម្ដែងអំពីអាជីវៈបរិសុទ្ធសិលណាណាណា ណាជាបរិសុទ្ធសិលគឺសិលបានបរិសុទ្ធព្រោះការដែលយើងមានការងារមិនប្រកបដោយទោសណាសំខាន់ណាស់ព្រះអង្គគ្រូអញ្ចឹងបានថាព្រះសម្មាសម្ពុទ្ធព្រះអង្គជាស្ដេចនៃអ្នកប្រាជ្ញព្រះអង្គស្គាល់សេចក្តីសុខច្បាស់លាស់ណាស់ម្ល៉េះបានព្រះអង្គត្រាស់សម្ដែងថា យើងយើងក្រមែនក៏ប៉ុន្តែមិនមែនក្រសេចក្តីសុខទេកណា ព្រោះសេចក្តីសុខវាមិនមែនតេតូនទ្រព្យសម្បត្តិសេចក្តីសុខវាមិនមែនតេតូននឹងលៀបយោសេចក្តីសុខវាមិនមែនតេតូននឹងអ្នកមានអ្នកអីទេ សេចក្តីសុខនៅលើការអប់រំចិត្តហើយសេចក្តីសុខនេះជារបស់ដែលមនុស្សយើងអាចកសាងបានដោយសមត្ថភាពរបស់មនុស្សណាសមត្ថភាពនោះគឺថាអាចកសាងបានហើយពេលដែលយើងសាងសេចក្តីសុខនោះមិនមែនតតែយើងតតែមានលុយសិនបានសាងសេចក្តីសុខបានទេហើយក៏មិនមែនតតែយើងមិនជំពាក់គេបានបានសេចក្តីសុខដែរគឺអត់ទេគឺសេចក្តីសុខត្រង់ដែលយើងចេះយល់ត្រូវសេចក្តីសុខត្រង់ដែលយើងធ្វើការងារមិន ប៉ះពាល់ដល់ប្រយោជន៍អ្នកដតីមិនប៉ះពាល់ដល់សេចក្តីសុខរបស់អ្នកដតីដែលហៅថាការងារប្រះចាក់ទោសនឹងឯងជាសេចក្តីសុខដ៏សំខាន់បំផុតណាម្ល៉េះជីវិតយើងរស់នៅយ៉ាងសេចក្តីសុខហើយនឹកឃើញដល់កន្លែងនឹងឡើងមានបៃតិមានប៉ាម៉ោជាមានសេចក្តីសោមនស្សរីករាយណាសូម្បីតែយើងគិតថាយើងជាពាក្យគេមិនសុបាយចិត្តណាណាមិនមែនយើងជាពាក្យគេម្ដងថាមិនសងទេណា យើងសងប៉ុន្តែសងតាមលំដាប់លំដោយបន្តិចបន្តួចព្រោះអាសំខាន់អាសេចក្តីសบายចិត្តមែនទែនត្រង់ថា ការងារយើងដែលមិនមានទោសនឹងឯងហ្នឹងសំខាន់ណាស់បងគ្រូក្រាអរគុណហើយហើយហើយគុណចាស់បើមុនមុននឹងយើងបានសុកហ្នឹងគឺច្បាស់ជាយើងជួបទុកក៏ច្រើនដែរគុណចាស់ហ្នឹងតាមពិតទៅអត់ទេអត់មានជួបទុកទេឲ្យតែយើងយល់ឲ្យតែយើងយល់ថានឹងជាសុខពិតប្រកបអត់មានជួបទុកទេសូម្បីតែយើងមិនមានផ្ទះណីក៏ដោយសូម្បីតែយើង มันមានទ្រព្យសម្បត្តិយើងជាពាក់គេក៏ដោយក៏នៅតែបានសុខដែរព្រោះសេចក្តីសុខវាអត់មានទាក់ទងនឹងទ្រព្យសម្បត្តិទេសេចក្តីសុខនៅលើចិត្តឯនេះតាហើយចិត្តអត់មានត្រូវការរបស់នឹងទៅបានសុខអត់ទេព្រោះយើងគិតថាយើងមានទ្រព្យសម្បត្តិតាមសភាពពិតលោភៈទេលោភៈទេដែលគិតថាចង់បានទ្រព្យសម្បត្តិចង់បានទៅអួតគេទៅអឲ្យគេគិតថាអញមានផ្ទះឲ្យគេគិតថាអញនឹងមានរបស់របរជារបស់ខ្លួនគេណាអានឹងលោភៈតណ្ហាចង់អួតទីតាគេហៅថាមានអ្នកគេហៅថាទឹកថេកនោះចា ណាក៏ប៉ុន្តែកាលណាបើយើងមាន បញ្ញាបញ្ញានឹងឯងដែលធ្វើឲ្យយើង ជាបច្ច័យនាំឲ្យយើងមាននៅ ការងារដែលមិនមានទុកអញ្ចឹងបាននៅក្នុងអរិយមេមិនអំ3ប្រការបញ្ញាទី1ចា៎ការសមាទិដ្ឋិបងគ្រូបាទបាទបញ្ញាទី1ហើយតមកតបមកសម្មាសង្កប្បៈការត្រេះរិះត្រូវហើយបានសមាវាចា សមាកម្មន្តនិងសមាអាជីវៈទី5ហ្នឹងគឺការងារដែលមិនប្រកបដោយទុក្ខ ណាដូច្នេះសេចក្តីសុខនឹងអត់មែនថាតតែយើងជួបទុកសិនបានបានសុខអត់មែនទេគឺឲ្យតែយើងចេះគិតត្រូវឲ្យតែយើងមាននៅយោនិសោមនសិការៈគេថា right consideration or right understanding ណាគឺបានសុខហើយណាមិនថាយើង ចាស់មិនថាយើងក្មេងមិនថាយើងចេះដឹងឬក៏មិនចេះដឹងអត់មានតាកទៅនឹងអានឹងទាំងអស់អញ្ចឹងអញ្ចឹងគុណអញ្ចឹងអញ្ចឹងគុណចាស់ពេលដែលយើងជួបទុកពេលយើងទាំងអស់គ្នាយើងចង់បានសុខ ប៉ុន្តែពេលដែលយើងជួបទុកដោយបញ្ហាមុននឹងគឺជាភាពអកុសលមួយដែលយើងសាងពីអតីតជាតិឬក៏មិនគុណចាអត់ទេអត់មែនទាក់ទងនឹងអកុសលពីអតីតជាតិទេមកពីយើងគិតខុសណាមកពីយើងគិតខុសបានវាកើតទុកនឹងបើយើងគិតត្រូវបានសេចក្តីសុខភ្លាមឃើញហ្នឹងគឺកាលណាបើយើងគិតថាមកពីរឿងអកុសលពីអតីតជាតិគឺចិត្តយើងគិតទេ ណាចិត្តយើងគិតតែអញធ្វើបាបពីអតីតជាតិមកហើយតាមតាមសុភាពពិតគឺមកពីយើងកំពុងតែគិតខុសដោយអំណាចនៃគេហៅថាមិច្ឆាទិដ្ឋិហ្នឹងឯងក៏ប៉ុន្តែបើសិនជាយើងត្រឡប់ការគិតហ្នឹងគេហៅថាពី negative មកពី positive វិញគេចិត្តអាចគិតបានតើមិនក៏ចិត្តចេះគិត negative បាន ដល់ពេលចិត្តនឹងត្រឡប់មកគិត positive បានសុខបាត់ណាបានសុខបាត់ហ្នឹងគេហើយអ្វីអ្វីទាំងអស់ situation environment អត់មានដូរបានទេអ្វីអ្វីខាងក្រៅវានៅតែអញ្ចឹងប៉ិនដូរតែការគិតទេតើហើយគិតហ្នឹងគិតក្នុងចិត្តយើងនេះណាឧបមាឧបមាថាអឺយើងមានទ្រព្យសម្បត្តិច្រើនអញ្ចឹងទៅហើយដល់ពេលអញ្ចឹងទៅយើងភ័យខ្លាចរឿងថាអូខ្លាចចោលលួចឬក៏ខ្លាចកូននឹងយកទៅប្រើប្រាស់រឿងដែលមិនមានប្រយោជន៍ទៅនាំឲ្យរំខាននាំឲ្យប៉ះពាល់អីច្រើនអញ្ចឹង អានឹងអញ្ចឹងអាអាទ្រព្យសម្បត្តិនោះវាធ្វើឲ្យអ្នកនឹងកើតទុកបាត់ទៅព្រោះរឿងទ្រព្យសម្បត្តិក៏ប៉ុន្តែដល់ពេលយើងអត់មានទ្រព្យសម្បត្តិគឺថឹងអញសំណាក់ដែរដែលអត់មានទ្រព្យព្រោះកាលណាបើយើងអត់មានទ្រព្យសម្បត្តិយើងអត់ភ័យខ្លាចចោលលួចទេព្រោះចោលលួចអីបើយើងអត់មានទ្រព្យផងគេតែយើងមានភ័យណាអាឧបមាមួយយ៉ាងទៀតណាយើងមានឡានឡានជាអត់ល្អដូចគេគេមានឡានល្អ អ្នកមានឡានល្អភីណាភីខ្លាចគេប៉ះអីទៅវា scratch វាអីទៅឆ្កូតអីទៅបើខ្លាចយើងទៅប៉ះគេឬខ្លាចគេមកប៉ះយើងនៅពេលយើងមានឡានចាស់ភ័យចឹងអត់ទេណាគេប៉ះអីបន្តិចបន្តួចឬក៏យើងទៅប៉ះគេបន្តិចបន្តួចណាបើខ្លួនតែគេប៉ះ scratch ក៏អត់បញ្ហាណាຕົកចោលកដាថ្ងៃកដាភ្លៀងក៏អត់បញ្ហាអាឡានចាស់ណាចាណាបើអានថ្មីភ័យបារម្ភណាខ្លាចតែជាខ្លាចតែជួប ឃើញទេអានោះបានស្ដីថាគឺកាលណាបើយើងអត់មានហ្នឹងមិនមែនបានន័យថាយើងកើតទុកទេឲ្យតែយើងចេះគិតត្រូវហើយអ្នកដែលមានទ្រព្យសម្បត្តិច្រើនហ្នឹងក៏មិនមែនបានន័យថាអ្នកហ្នឹងសិតតែបានសុខដែរកាលណាបើយើងគិតខុសប៉ុន្តែបើសិនជាយើងគិតត្រូវមានទ្រព្យសម្បត្តិច្រើនក៏បានសុខដែរព្រោះសុខវាមិនមែនទាក់ទងនឹងទ្រព្យសម្បត្តិសុខវាទាក់ទងនឹងការគិតការគិតសុខបានសុខមានទ្រព្យសម្បត្តិក្តីមិនមានទ្រព្យសម្បត្តិក្តីវាសំខាន់កន្លែងហ្នឹង កណាណាកណាយើងចេះអរគុណណាអរគុណមែនទែនចំណុចនេះអរគុណចាសអរគុណមែនទែនហើយអឺតាមពិតនៅ ក្នុងព្រះពុទ្ធដីកាដែលព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់បានសម្ដែងសេចក្តីសុខនោះគឺព្រះអង្គឲ្យតម្លៃសំខាន់បំផុតគឺគុណធម៌អញ្ចឹងខ្ញុំយ៉ាងចាស់គុណធម៌គឺការបរិសុទ្ធការបរិសុទ្ធហ្នឹងបែរថាយើងអត់មានមានសេចក្តីសុខដែលប្រះចាកនៅទោសនេះ នេះគឺជាគុណធម៌ខ្ពស់បំផុតពីព្រោះថាក្នុងគុណធម៌ទាំងលើ តែប្រមាណថាសុខមិនពីមានទ្រពចាយវេទ្រពហើយនឹងសុខមិនជាពាក់បំណុលហ្នឹងគ្រាន់តែជាសុខសរាយសរាយទេមិនតាន់ជួបដល់ខ្លឹមសារទេណាប៉ុន្តែខ្លឹមសារបំផុតគឺព្រះអង្គក្នុងសាសនារបស់ព្រះអង្គគឺព្រះអង្គឲ្យឲ្យតម្លៃទៅលើកម្មកម្មហ្នឹងគេថាគឺការបរិបរិសុទ្ធប្រះចាកនៅទោសហ្នឹងគឺជាភាពបរិសុទ្ធដ៏ពិសេសបំផុត ហ្នឹងហើយដូច្នេះគុណចាស់គ្រូបានលើកឡើងហ្នឹងគឺមាននៃសេចក្តីគ្រប់គ្រាន់ហើយខ្ញុំកណាក៏ណាអរគុណណាឥឡូវឥឡូវមានអីថែមសេកងចប់ប៉ុណ្ណឹងចុះហើយព័ត៌មានប៉ុណ្ណឹងយើងគ្រប់គ្រាន់ហើយណាណាគ្រប់គ្រាន់ហើយប៉ុណ្ណឹងកណាគុណចាអរគុណច្រើនគុណចាអរគុណគុណចាអរគុណច្រើនអរគុណច្រើនណាអរគុណអរគុណច្រើនអរគុណជាអណៃគុណចាអរគុណឥឡូវសេកងបាននៅក្នុងនៅក្នុងមេតកាទាំង4ហ្នឹងចាំអស់ណា សុខមានកណាកណាយល់និយាយទៅតាំងតាំងពីកម្មវិធីមកកណាយល់ច្រើនយល់ច្រើនហ្នឹងមិនមែនថាយើង អាចធ្វើបានទាំងអស់ប៉ុន្តែពេលដែលយើងធ្វើអ្វីមួយដែលវាខុសទៅដូចថាដាស់ដាស់អារម្មណ៍យើងចឹងអត់ណូដូចថាយើងដឹងពីអញ្ចេះចឹងគុណចាស់យើងយើងកណាមានអារម្មណ៍ថាខ្លួនឯងនឹងយល់ក្នុងក្នុងកិច្ចការងាររាល់ថ្ងៃនឹងជាពិសេសក្នុងពេលបច្ចុប្បន្នហ្នឹងគុណចាស់កណាកណាយល់ហើយបើសិនជាធ្វើខុសគឺយើងដឹងខ្លួនកូនចាស់ ដឹងខ្លួនអូខេអរគុណច្រើនទៅគ្រូណាគេសុខភាពល្អហើយញឹកញាប់អរគុណសូមអរគុណសូមច្រើនពោអរគុណ